អឺជំរាបសួរបងប្អូនទាំងអស់គ្នាទូទាំងពិភពលោកខ្ញុំនាំភ្ញៀវពិសេស គឺលោកពិសិដ្ឋអ៊ីនគុំគឺអតីតនិស្សិតសូវៀតនឹងថ្ងៃថ្ងៃនេះគឺជាភេទរកសំនឹងស៊ីគឺអញ្ជើញអតីតនិស្សិតនៅសូវៀតអញ្ចឹងទេហើយខ្ញុំនិស្សិតនៅអាល្លឺម៉ង់អញ្ចឹងសូមបងប្អូនជួយទេសនាទាំងអស់គ្នាជួយ share ទាំងអស់គ្នាតែចង់ដឹងថាតើខ្ញុំ និស្សិតអាល្លឺម៉ង់និងនិស្សិតសូវៀតតើមាន បញ្ហាអ្វីដែលមកពិគ្រោះគ្នាក្នុងសង្គមបច្ចុប្បន្ននេះអញ្ចឹងសូមទស្សនាដោយតាតើសូមអញ្ជើញនិស្សិតចូលខ្លួនមកជម្រាបសួរបងប្អូនទាំងអស់គ្នាបាទជម្រាបសួរបងប្អូនទាំងអស់ក្នុងបណ្ដាញ Facebook ជាទីនឹករលឹកអឺបងប្អូនប្រហែលបានស្គាល់ខ្ញុំហើយតកតងនឹងអឺប្រហែលឆ្នាំកន្លងផុតមកនេះខ្ញុំមិនដែលចង់បញ្ចេញមុខមាត់ដូចប្រហែលទេប៉ុន្តែតកតងនឹងកម្ពុជាជាស្រុកកំណើតខ្ញុំ អញ្ចឹងអ្វីដែលខ្ញុំនិយាយថ្ងៃនេះមានការលើសលួសឬក៏ពាក្យសម្ដីត្រង់កន្លែងណា មានការខុសឆ្គងអីសូមខន្តីអភ័យទោសបងប្អូនទាំងអស់គ្នាព្រោះកម្ពុជាជាស្រុកកំណើតយើងទាំងអស់គ្នាណាអញ្ចឹងខ្ញុំអត់មានពាក្យអីច្រើនទៀតទេណាអញ្ចឹងគ្រាន់តែសូមថាបើមានពាក្យសម្ដីកន្លែងណា មិនគួរក៏បីសូមខន្តីអភ័យទោសបាទសូមអរគុណច្រើន អរគុណច្រើនពិសេសដែលបានចូលខ្លួនមកឲ្យខ្ញុំសួរចម្លើយថ្ងៃនេះហ្នឹងហើយលើកលើកនិយាយមកថាកម្ពុជាជាស្រុកកំណើតរបស់ខ្ញុំអញ្ចឹងខ្ញុំចង់សួរបន្តមុននឹងចាប់ផ្ដើមប្រធានបទរបស់យើងគឺយើងសំណេះសំណាលគ្នាបន្តិចបន្តួចដើម្បីយើងចង់ដឹងពីគ្នាចុះពិសេសខេត្តអ្វីបានជាថាកម្ពុជាជាស្រុកកំណើតរបស់ខ្ញុំ ហើយប៉ុន្តែពិសេសគឺជានិស្សិតនៅសូវៀតប៉ុន្តែ បានរៀនចប់ឬមិនទាន់ចប់ហេតុអីមិនត្រឡប់ទៅវិញ និងស្រុកកំណើតរបស់ខ្លួនអឺតកតងនឹងរឿងការវិលត្រឡប់មិនវិលត្រឡប់ជាចំណុចមួយអឺដែលតកតងនឹងបើយើងនិយាយថាកម្ពុជាជាស្រុកកំណើតខ្ញុំចង់បញ្ជាក់ថាជនជាតិណាក៏ដូចជនជាតិណាដែរនៅលើលោកនេះកន្លែងកំណើតគ្មានអ្នកណាភ្លេចទេមិនចឹងទីកន្លែងកំណើតណាភ្លេចទេប៉ុន្តែអ្វីដែលតកតងនឹងការរស់នៅអឺមានសារៈសំខាន់ការតំណាក់តំណងនិងសេដ្ឋកិច្ចវាមានការ អឺដូចថាខ្វះខាតសពបែបយ៉ាងទាំងអស់អញ្ចឹងអឺវាយោងទៅតាមសង្គមនិងកលតិស័កពេលវេលាប្រែប្រួលហើយតកតងដែលខ្ញុំបានរស់នៅទីនេះគឺខ្ញុំដោយសារតកតងនឹងខ្ញុំមាន គ្រួសារជាជនជាតិរុស្ស៊ីហ្នឹងបានខ្ញុំបានរស់នៅទីនេះបាទអាហ្នឹងជាចំណុចដែលខ្ញុំចង់បញ្ជាក់ការពិតបាទចាអញ្ចឹងអរគុណច្រើនពិសេសអញ្ចឹងចាំស្ដាប់ពីខ្ញុំម្ដងហ្នឹងហើយខ្ញុំក៏ជាអឺ អតីតណាដែលខ្ញុំជានិស្សិតគេបញ្ជូនមករៀនតាំងពីឆ្នាំ1989នៅអាឡម៉ង់អាឡម៉ង់សង្គមនិយមហ្នឹងហើយដោយសារតែខ្ញុំមិនត្រឡប់ទៅវិញគឺដោយសារតែការពីមុនមកគេបញ្ជូនយើងទៅរុស្ស៊ីក៏កុម្មុយនីដែរមែនទេហើយអាឡម៉ង់ខាងកើតអាឡម៉ង់កុម្មុយនីដែរអញ្ចឹងទេហើយប្រទេសយើងកាលនោះក៏ជាកុម្មុយនីដែរ ហើយដោយសារតែខ្ញុំអត់ចូលចិត្តនឹងរបបនឹងប្រទេសកុម្មុយនីសគឺស្រុកខ្មែរយើងគឺខ្ញុំអត់ចង់ទៅវិញអញ្ចឹងហើយបានខ្ញុំសុខចិត្តមិនទៅស្រុកខ្មែរមិនមែនថាយើងមិនទៅយើងផ្ទៃកំណើតរបស់យើងទេយើងនៅតែជាខ្មែរយើងនៅតែស្រឡាញ់ស្រុកកំណើតរបស់យើងប៉ុន្តែអប្រទេសយើងបានបានបានបានសិទ្ធិចុះសិទ្ធិសញ្ញា1991គឺយើងមានប្រជាធិបតេយ្យយើងមានសិទ្ធិសេរីភាពជ្រើសរើសមេដឹកនាំតាមសន្តិវិធីគឺយើងមានសពបែបយ៉ាងទាំងអស់ប៉ុន្តែនៅតែពួកយើងមិនព្រមត្រឡប់ទៅវិញ ចំពោះខ្ញុំវិញដោយសារតែខ្ញុំមិនពេញចិត្តនឹងរបបហ៊ុនសែនពីព្រោះអីពីព្រោះប្រទេសហ៊ុនសែនគាត់មានតែឈ្មោះតែប្រជាធិបតេយ្យប៉ុន្តែការគ្រប់គ្រងរបស់ហ៊ុនសែនគឺជាកុម្មុយនីសផ្ដាច់ការអញ្ចឹងហើយ40ឆ្នាំដែលកុំនេះផ្ដាច់ការនេះធ្វើឲ្យពលរដ្ឋយើងណាមិនមែនទាំងតែថាយើងចាស់នៅនៅក្រៅប្រទេសណាយើងនៅក្រៅប្រទេសណាយើងអត់អាចត្រឡប់ទៅវិញបានទេសូម្បីតែបងប្អូននៅក្នុងប្រទេសខ្មែរក៏ក៏អត់ចង់នៅដែរដោយសារតែអំនួតអួតអាងរបស់មេដឹកនាំរាល់ថ្ងៃហ្នឹង គាត់តាំងខ្លួនគាត់ជា ណាប្រជាធិបតេយ្យតាំងខ្លួនគាត់ជា ការពារសន្តិភាពរំដោះជាតិអភិវឌ្ឍគ្រប់គ្រប់និស័យទាំងអស់ប៉ុន្តែมันអាចឲ្យយើងទៅនៅនៅស្រុកខ្មែរបានឯសារយើងមើលឃើញយ៉ាងពិតប្រាកដយើងមិនមែនថាស្អប់ទេយើង ស្រឡាញ់ប្រទេសយើងប៉ុន្តែយើងអត់អាចទៅទួសនៅក្នុងប្រទេសយើងបានដោយសារប្រទេសយើងមានមេ ដឹកនាំដែលក្បត់ជាតិដែលពុករលួយណាដែលជិះជាន់យកអំណាចមកជិះជាន់ពលរដ្ឋយើង អញ្ចឹងហើយទើបអត់អាចឲ្យយើងត្រឡប់ទៅវិញបានទេប៉ុន្តែទោះយើងនៅក្រៅប្រទេសក៏ដោយប៉ុន្តែយើងនៅមានមនសិការជាតិយើង មានអារម្មណ៍កតិយើងមានបេះដូងជាខ្មែរយើងអត់ភ្លេចបុគ្គលជាតិយើងក្នុងក្នុងក្នុងថាខ្លួនមួយវិនាទីឥឡូវនេះគឺធ្វើឲ្យពួកយើងនៅក្រៅប្រទេសកាន់តែណាគេមិនលក់បក់មិនហើយដោយសារតែរបបដាច់ការសប្ថ្ងៃចុះចំណែកពិសេសវិញយ៉ាងម៉េចដែរអឺតើតោនឹងរឿងនេះខ្ញុំក៏មិនខុសអឺ លោកស្រីសុភីប្រមាណដែរអ្វីដែលតាក់ទងនឹងកម្ពុជាខ្ញុំបាននិយាយពាក្យសម្ដីសង្កត់ធ្ងន់ថាកម្ពុជាជាស្រុកកំណើតនេះហើយទៀមទានឹងពាក្យសម្ដីនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់តាក់ទងនឹងក្នុងនាមជាជនជាតិខ្មែរនៅលើពិភពលោកទាំងអស់យើងដឹងហើយថាអឺជាតិសាសន៍នីមួយនីមួយតែងតែចង់ឲ្យគេស្គាល់ចង់ឲ្យគេដឹងណាវាជាចំណុចសំខាន់ណាដែលចង់បង្ហាញ ស្នាដៃនិងកិត្តិយសប៉ុន្តែផ្ទុយទៅវិញបើខ្ញុំក៏លេចមើលតាក់ទងនឹងរឿងដែលខ្ញុំចង់និយាយអឺថ្ងៃនេះខ្ញុំចង់និយាយថាអឺខ្ញុំមិនចង់វាយប្រហាររឿងរបបហ៊ុនសែននឹងប្រមាណទេប៉ុន្តែ អ្វីដែលខ្ញុំប្រៀបធៀបពិភពលោកទាំងមូលហើយបើខ្ញុំប្រៀបធៀបប្រទេសគេទាំងមូលហើយសម័យវិទ្យាសាស្ត្រជឿនលឿនទៀតនៅ លើពិភពលោកយើងនេះ ចង់និយាយថាដំរីស្លាប់ឬដំរីងាប់មិនយកចង្អេរបាំងមិនអាចយកបាំងបានទេបងប្អូនយើងដឹងហើយវិទ្យាសាស្ត្រជឿនលឿនអញ្ចឹងតកតងនឹងការរស់នៅរបស់មនុស្សនៅលើផែនដីយើងនេះខ្ញុំចង់និយាយថាអឺកម្ពុជាយើងឃើញតែហូរទឹកភ្នែកហើយតាក់ទាញតាក់ទាញនឹងពាក្យហូរទឹកភ្នែកនេះដែលធ្វើឲ្យខ្ញុំក៏លេចមើលមុខមាត់ជនជាតិសាសគេហើយសាសយើងចុះហេតុអីដៃពីរជើងពីរខួរក្បាលដូចគ្នាដែរហេតុអីបានយើងចេះតែហូរទឹកភ្នែក ពីមួយចំនួនទៅមួយចំនួនពីមួយចំនួនទៅមួយចំនួននាំគ្នាមានវិបត្តិជាប់រហូតណាអីក៏ខុសគឺខុសឯងមែនអានោះដែលខ្ញុំប្រៀបធៀបអង្គុយគិតខ្លួនឯងសំណួរចោលសួរថាបើយើងចេះតែនាំគ្នាអត់ទប់ស្កាត់របបអ្វីដែលកើតឡើងនាំគ្នាអង្គុយហូរទឹកភ្នែកអញ្ចឹងគឺថាជនជាតិនឹងជាតិសាសនឹងចេះធ្វើតកូនដោយសัตว์ទេ អត់ចេះការពារទឹកដីអត់ចេះថែរក្សាកូនចៅអត់ចេះស្អីទេអីក៏បើយើងក៏លេខមើលតាក់ទងនឹងថារហូតដល់ពាក្យសម្ដីមួយថាគ្មានណាចាស់សអីចាស់ស្លាប់ទាំងអស់គ្នាទៅចុះហេតុអីមកហូរទឹកភ្នែកអត់ចេះឈប់អញ្ចឹងណែត្រង់ចំណុចហ្នឹងហើយអញ្ចឹងអញ្ចឹងខ្ញុំសួរខ្ញុំសួរពិសេសត្រឡប់ទៅវិញតើមូលហេតុអ្វីក្នុងការដឹកនាំ40ឆ្នាំពលរដ្ឋចេះតែហូរទឹកភ្នែកវាមានមូលហេតុរបស់វា មិនអត់មានមូលហេតុទេមូលហេតុអ្វីជាចម្បងដែលអាចធ្វើឲ្យពលរដ្ឋយើងយំយំជារៀងរាល់ថ្ងៃវេទនាជារៀងរាល់ថ្ងៃស្រែកជារៀងរាល់ថ្ងៃស្រែករកយុត្តិធម៌ជារៀងរាល់ថ្ងៃមូលហេតុអ្វីអឺបើយើងនិយាយពាក្យសម្ដីថារកមូលហេតុហូរទឹកភ្នែកសំណួរចោលសួរត្រឡប់ទៅវិញថាបើអត់ហេតុមនុស្សណាបើមើលវាសบายចិត្តបើបើគ្រប់គ្រាន់ណាទៅហូរទឹកភ្នែកទៅអីមិនចឹងចម្លើយឆ្លើយអខ្លីអញ្ចឹងថាបើសិនជាយើង រស់នៅមនុស្សឧទាហរណ៍ថាមានជំងឺបើយើងសុខភាពល្អយើងហូយើងយើងទៅដេកពេទ្យធ្វើស្អីអាហ្នឹងយើងនិយាយឲ្យខ្លីឲ្យចប់ឲ្យខ្លីមកបើមនុស្សអត់មានជំងឺសុខភាពល្អយើងទៅដេកពេទ្យដើម្បីអីយើងសួរចាហើយដូចគ្នានេះដែរកម្ពុជាដែលបច្ចុប្បន្នដែលដែលពលរដ្ឋហូរទឹកភ្នែកតាក់ទងនឹងពីមួយចំនួនទៅមួយចំនួននេះបើអត់មានរឿងកើតឡើងពលរដ្ឋស្រែកយំធ្វើអីខ្ញុំសួរចេះ អានឹងហើយដែលជាចំណុចមួយតាក់ទងនឹងអត់កលេចមើលពិភពលោកតើគេរស់របៀបម៉េចតើគេផលិតអីកើតគេធ្វើអីកើតដែលតាក់ទងនឹងកម្ពុជាយើងបើបើនិយាយសពសពថាចេះធ្វើតកូនដោយសัตว์នេះថាខ្ញុំនិយាយពាក្យអាក្រក់ថាខ្ញុំមើងងាយខ្ញុំអត់មើងងាយទេខ្ញុំនិយាយឲ្យវាសមាមាត្រនឹងវិជាសាស្ត្រជឿនលឿនលើពិភពលោកអ្វីដែលតាក់ទងនឹង ដំរីងាប់យកចង្អេបាំងឥឡូវនេះរហូតដល់ឮថាហោចង់ធ្វើអ៊ីនធឺណិតនៅណាបិទព័ត៌មានអត់ឲ្យចូលស្រុកអត់ឲ្យចូលអីខ្ញុំហាអាឈួតអាហ្នឹងមិនជំនាន់ពលពតទេណាអ្នកឯងស្អីមកវិធានប្រអិនទេមកមិនក៏ធ្វើអញ្ចឹង ហ្នឹងហើយបើសិនជាខ្ញុំរកមូលហេតុវិញបើតាមគំនិតខ្ញុំឯណាហ្នឹងអានេះយើងពិភាក្សាគ្នាណាយើងមិនមែនជាអ្នកណាដែលជាយើងពិភាក្សាគ្នាបើតាមគំនិតខ្ញុំវិញមូលហេតុអ្វីបានជាពលរដ្ឋខ្មែរយើងភាគច្រើន គឺគាត់អត់ដូចថាអត់មានសេចក្តីសុខនៅក្នុងខ្លួនគាត់ចេះតែស្រែករកយុត្តិធម៌គាត់ចេះតែស្រែករកជំនួយ គឺគាត់សិតចេះតែស្រែកដូចថាគាត់ដូចថាខ្វះមុខខ្វះក្រោយពេលឈឺពេលស្កាត់អីគឺគាត់ស្រែករកយុត្តិធម៌ជាពិសេសហ្នឹងហើយ គឺមូលហេតុតែមួយគត់ដោយសារតែរដ្ឋាភិបាលយើងសប្តាហ៍របបទីក្រុងភ្នំពេញសប្តាហ៍នេះមិនមែនជារបបដែលដឹកនាំទៅដោយមនុស្សធម៌ដែលដឹកនាំទៅដោយមេដឹកនាំគណៈមេដឹកនាំផ្នែកយើងនេះហ្នឹងហើយណាដែលយើងមើលឃើញបើសិនជា ក្នុងគាត់ជាមេដឹកនាំរបស់ខ្មែរគឺគាត់ត្រូវតែរកដំណោះស្រាយឲ្យខ្មែរគឺគាត់ត្រូវតែរកយុត្តិធម៌ឲ្យខ្មែរប៉ុន្តែ ណា40ឆ្នាំហើយដែលយើងមើលឃើញដឹកនាំគាត់អួតក្អេងក្អាងថាគាត់ដឹកនាំ40ឆ្នាំហើយអភិវឌ្ឍគ្រប់វិស័យទាំងអស់តែអាការអភិវឌ្ឍហ្នឹងគេគេគេសំដៅទៅមើលអាផ្ទះតែស្ពានបាទមួយល្វែងពីរល្វែងថ្មមួយល្វែងពីរល្វែងឬក៏តែផ្ទះវីឡា4 10ល្វែងទៅប៉ុណ្ណឹងឬក៏គេសម្គាល់អ្វីដែលថាប្រទេសយើងអភិវឌ្ឍអភិវឌ្ឍប្រកបសម្គាល់លើអ្វីជាចំបងតាមពិតទៅបើយើងក៏លើកមើលពិភពលោកទាំងមូល ពាក្យអភិវឌ្ឍមួយម៉ាត់ទេសំណួរចោទធួថាស្រុកគេអត់អភិវឌ្ឍទេចុះអញ្ចឹងយើងយើងយើងកលែកឃើញគាត់លើកយើងលើកលើកយើងសំណួរសួរខ្លួនឯងថាស្រុកគេគេអត់ធ្វើអីទេគេអត់ផលិតអីកើតទេគេអត់អភិវឌ្ឍទេចាពីព្រោះអីពិសេសដោយសារតែរបបទីក្រុងភ្នំពេញហ្នឹងគឺគាត់ចេះតែអួតថា គឺស្រុកខ្មែរឥឡូវគឺថាអភិវឌ្ឍណាស់គឺថាគ្រប់វិស័យទាំងអស់គឺថាអភិវឌ្ឍខ្លាំងតែមែនទែនអញ្ចឹងគេចូលចិត្តយកការពីចំនួនពលពតដែលគេបំផ្លិចបំផ្លាញកំតិចសម្រាប់អត់ហ្នឹងយកមកប្រៀបធៀបនឹងចំនួនឥឡូវប៉ុន្តែ អាការអភិវឌ្ឍសប្តាហ៍នេះគឺថាអភិវឌ្ឍហ្នឹងគឺអភិវឌ្ឍដោយសារតែរដ្ឋាភិបាលហ្នឹងរកចំលុយមកចំណេញមកអភិវឌ្ឍឬក៏បានមកពីណាមកការអភិវឌ្ឍទាំងអស់ហ្នឹងឥឡូវខ្ញុំចង់បកស្រាយពាក្យថាអភិវឌ្ឍសិនពីព្រោះវាតកតងនឹងបើយើងក៏លេចមើលអឺ សម័យនេះតកតងនឹងពាក្យអភិវឌ្ឍមួយម៉ាត់ណាវាយើងមិនបាច់យកស្អីឆ្ងាយយើង សួរថាមិនបាច់យកកូរ៉េកូរ៉េខាងកុម្មុយនីសទេកូរ៉េខាងសេរីឥឡូវនេះសួរថាគេនៅទីនោះអត់អភិវឌ្ឍទេហើយសួរតើប្រជាពលរដ្ឋគេហូរទឹកភ្នែកអត់អាហ្នឹងយើងយើងកលេចមើលប៉ុណ្ណឹងដឹងទី2ខ្ញុំចង់តាក់ទងនឹងសេដ្ឋកិច្ចអ្វីដែលយើងកលេចឃើញតាក់ទងនឹងកម្ចីតាក់ទងនឹងជំនួយទាំងឡាយ ប្រទេសណាដែលយើងក៏លេខឃើញតាក់ទងនឹងកម្ចីទាំងអស់នេះយើងដឹងហើយថាការអភិវឌ្ឍមានការដោះដូរសពបែបយ៉ាងទាំងអស់រវាងប្រទេសនីមួយៗទៅប្រទេសមួយដើម្បីផ្ដោះដូរគ្នាតាំងពីបច្ចេកទេសតាំងពីអឺសេដ្ឋកិច្ចសម្ភារៈអីសពបែបទាំងទាំងអស់ដែលតំណាក់តំណងហ្នឹងប៉ុន្តែអ្វីដែលកម្ពុជាយើងខ្ញុំចង់បញ្ជាក់ថាអភិវឌ្ឍវាតកតងនឹង អំពើពុករលួយនឹងវាធ្ងន់ជាងគេវាវាវាអត់ពិតប្រកបអ្វីដែលតាក់ទងនឹងការអភិវឌ្ឍនោះឧទាហរណ៍ជាក់ស្ដែងដូចជារឿងអឺពាក្យថាអភិវឌ្ឍរក ការងារឲ្យពលរដ្ឋធ្វើដើម្បីឲ្យពលរដ្ឋទទួល បាន ការរស់នៅ សមរម្យមិនចឹងអាហ្នឹងប្រែខ្លាយពីការអភិវឌ្ឍហ្នឹងតែផ្ទុយទៅវិញអឺកម្ពុជាយើង បើយើងនិយាយត្រង់ត្រង់កន្លែងអភិវឌ្ឍនេះវាចូលដល់ចំណុចមួយផ្អែកទៅលើអង្គើពុករលួយបង្កើតក្រុមហ៊ុនក្បត់ប្រជាពលរដ្ឋខ្លួនឯងណានឹកខ្ញុំចោតអញ្ចឹងមកក្បត់ប្រជាពលរដ្ឋខ្លួនឯងមកព្រោះឲ្យពលរដ្ឋទៅទៅដើរធ្វើខ្ញុំគេវាអត់សមាមាត្រនឹងពលរដ្ឋមិនចេះឲ្យពលរដ្ឋទៅរៀនមានណាកើតមកចេះឯងមិនចឹង ពិសិដ្ឋខ្ញុំសូមសូមសមាមាត្រអូនសមាមាត្រនឹងនឹងនឹងប្រទេសដែលមានមានការរស់នៅសមរម្យប្រាក់ខែរស់នៅសមរម្យតកតងនឹងការងារពលរដ្ឋឲ្យមានការងារធ្វើអញ្ចឹងឲ្យពលរដ្ឋបើយើង ខ្វះធនធានមនុស្សយើងត្រូវឲ្យពលរដ្ឋទៅរៀនហើយទៅរៀននឹងដោះដូរគ្នាសពបែបយ៉ាងទាំងអស់ពិសិដ្ឋខ្ញុំសូមកាត់ ហ្នឹងហើយមិនមែនទទួលអ្នកប្រាជ្ញគេអង្គសញ្ញាគេកម្មកគេយកមកអភិវឌ្ឍទាំងអស់អញ្ចឹងទេហ្នឹងហើយឥឡូវពិសិដ្ឋគឺជាអតីតនិស្សិតនៅសូវៀតរាល់ថ្ងៃកំពុងតែនៅសូវៀតហ្នឹងហើយចំណែកខ្ញុំវិញគឺអតីតមកពី DDR គឺប្រទេសសង្គមនិយមប៉ុន្តែកាលហ្នឹងរឿងយើងមិនខុសគ្នាប្រហែលគឺរឿងដូចគ្នាដោយសារកាលហ្នឹងយើងកុំកុំនីដូចគ្នាមែនទេហ្នឹងហើយដោយសារតែ អាឡម៉ង់តាំងពីឆ្នាំ1990គឺវាបានចូលគ្នាវិញហើយ ហើយប្រទេសគេតាំងពីនោះមកមើលសារដល់90ឥឡូវវា30 20ឆ្នាំជាងណា30ឆ្នាំ30ឆ្នាំហ្នឹងហើយ30ឆ្នាំហើយខ្ញុំជឿថាកាលនោះសូវៀតគេបានអនុញ្ញាតឲ្យអាល្លឺម៉ង់កាលហ្នឹងអាល្លឺម៉ង់កុំជុំវានៅក្រោមសូវៀតដែរណាហ្នឹងហើយនៅក្រោមសូវៀតអញ្ចឹងហើយគេបានដោះលែងអាល្លឺម៉ង់ហ្នឹងឲ្យមកអាល្លឺម៉ង់សេរីឲ្យវាចូលគ្នាវិញហើយឥឡូវគេអនុវត្តអនុវត្តពីអាល្លឺម៉ង់សង្គមនិយមហ្នឹងរហូតចូលគ្នាវិញគឺអាល្លឺម៉ង់សេរី ហើយការអភិវឌ្ឍប្រទេសគេខ្ញុំអត់ចង់អួតយើងអត់ចង់និយាយទេប៉ុន្តែយើងត្រូវតែមកប្រៀបធៀបណាចឹងទៅប្រៀបធៀបដឹងថាប្រទេសគេអ្នកមានប្រទេសគេមកគេមហាអំណាចខ្ញុំអត់ចង់ប្រៀបធៀបទៅជាមួយប្រទេសខ្មែរក៏ប៉ុន្តែប្រទេសខ្មែរបើសិនជាអនុវត្តក៏អភិវឌ្ឍក៏មិនបានគ្របទៅទៅទៅធ្វើអ្វីអឺដូចចង់និយាយថាมันបានធ្វើអ្វីខ្លួនឯងដើម្បីយកលុយចំណេញមកអភិវឌ្ឍប្រទេសគឺដោយសារតែគេជួយទាំងអស់គេជួយជ្រោមជ្រែងទាំងអស់ចំណែកប្រទេសអាល្លឺម៉ង់ប្រទេសមហាអំណាចជាប្រទេសសូវៀតដូចគ្នាអញ្ចឹងណា គឺគេអភិវឌ្ឍគេគឺរដ្ឋាភិបាលគេគេប្រឹងប្រែងខ្លួនឯងរកចំណូលចូលរដ្ឋហើយយកលុយរដ្ឋហ្នឹងទៅអភិវឌ្ឍតើខ្ញុំចង់ដឹងតើនៅសូវៀតនេះណាដែលជាប្រទេសដ៏ធំនេះតើអភិវឌ្ឍនឹងប្រៀបធៀបស្រុកខ្មែរតើគេអភិវឌ្ឍដូចនៅស្រុកខ្មែរដែរឬទេ ការអភិវឌ្ឍប្រទេសសូវៀតហ្នឹងហើយដែលមានដឹកនាំគេដូនតើគេចូលចិត្តចូលចិត្តឲ្យពលរដ្ឋគេណាកោតសរសើរមេដឹកនាំរបស់គេ និយាយអត់ឈប់ពីមាត់ឲ្យអរគុណអត់ឈប់ពីមាត់ការអភិវឌ្ឍទាំងអស់ហ្នឹងដូចនៅអាឡម៉ង់អញ្ចឹងណាអាឡម៉ង់សង្គមនិយមណាខ្ញុំអត់ដែរឮសូថាអាឡម៉ង់ណាអរគុណសន្តិភាពអរគុណ Go Back Shop អរគុណតា Khol ព្រោះកាលហ្នឹងកា Go Back Shop ហ្នឹងឯងអរគុណតា Khol Helmut Khol គឺគាត់ជានាយកនៃអាឡម៉ង់សង្គមនិយមហើយទៅពេលគាត់ចូលនេះទៅហ្នឹងឯងគឺគាត់បានចុះហត្ថលេខីមួយគ្នាដើម្បីអាឡម៉ង់ចូលគ្នាវិញខ្ញុំអត់ដែរឃើញប្រទេសអាឡម៉ង់សង្គមនិយមហ្នឹងអរគុណ ណាតាខលអរគុណអ្នកណាមួយដើម្បីឲ្យប្រទេសអាសង្គមនិយមនោះចូលគ្នាវិញគេអភិវឌ្ឍទាន់គ្នាអត់ដែលសូអរគុណទេវាខុសពីនៅស្រុកខ្មែរចូលចិត្តឲ្យឲ្យពលរដ្ឋជំរុញឲ្យពលរដ្ឋចូលចិត្តឲ្យពលរដ្ឋមើលតាគេអភិវឌ្ឍផ្ទះថ្មពីបីល្វែងខ្នល់ពីដីល្វែងចូលចិត្តឲ្យពលរដ្ឋអរគុណសន្តិភាពចុះនៅសូវៀតតើគេឲ្យពលរដ្ឋគេអរគុណចឹងដែរក្នុងការអភិវឌ្ឍប្រទេសគេតាំងពីផ្សះឆ្នាំមុន តាមពិតទៅយើងចង់ប្រៀបធៀបរវាងប្រទេសមហាអំណាចហើយនិងប្រទេសយើងយើងពិបាកនិយាយពិបាកថាមែនពីព្រោះបើយើងនិយាយថាតកតងនឹងអឺធនធានមនុស្សយើងចង់និយាយថាគេមានអ្នកប្រាជ្ញមានអ្នកបច្ចេកទេសស្រាប់អញ្ចឹងអឺអ្វីដែលតកតងនឹងយើងចង់ប្រៀបធៀបយើងអាចប្រៀបធៀបកើតទេវាត្រឹមត្រូវហើយប៉ុន្តែចំណុចដែលតកតងនឹងអឺ រឿងសំខាន់មួយដែលខ្ញុំចង់និយាយថាអឺនៅលើទឹកដីគេប្រទេសមហាអំណាចគឺមានអ្នកបច្ចេកទេសមានធនធានមនុស្សនេះហើយទៅប្រៀបធៀបប្រទេសយើងនេះខ្ញុំចង់ថាបើយើងមិនចេះឲ្យមករៀនហើយអាតាក់ទងមករៀននឹងត្រូវដោះដូរគ្នា ដែលតាក់ទងនឹងដើម្បីរកតម្លៃការងាររបស់ពលរដ្ឋនោះផ្សារភ្ជាប់នឹងពាក្យអភិវឌ្ឍនោះហើយយើងមិនមែនទៅជួល អឺយើងដឹងថាបើយើងនិយាយថាប្រទេសរុស្ស៊ីបច្ចុប្បន្នអឺគេមានធនធានមនុស្សគេគ្រប់គ្រាន់ដើម្បីអឺតាក់ទងនឹងការរីកចម្រើនផ្នែកខាងវិទ្យាសាស្ត្រផ្នែកស្អីទាំងអស់ដែលតាក់ទងនឹងអឺបើថាតាក់ទងវិទ្យាសាស្ត្ររឹតតែជឿនលឿនថែមទៀតរហូតដល់យានអវកាស ស្អីទាំងអស់ទាំងគ្រប់បែបយ៉ាងទាំងអស់គេគឺថាយើងមិនអាចប្រៀបធៀបបានទេស្អីទៅហាធម្មអំណាចហ្នឹង អញ្ចឹងចំពោះកម្ពុជាយើងដែលបើប្រៀបធៀបទឹកដីស្មើកូនខេត្តគេមួយហ្នឹងខ្ញុំចង់និយាយថាបើយើងមិនចេះឲ្យមករៀនហើយមករៀននឹងរៀនណាធនធានមនុស្សពលរដ្ឋកម្ពុជាយើងហ្នឹងពិសេសអានោះតែជាចំណុចសំខាន់ដែលដែលខ្ញុំចង់បញ្ជាក់រឿងថាកម្ពុជាជាប្រទេសយើងដែលដែលខ្វះធនធានមនុស្សហ្នឹងវាផ្សារភ្ជាប់នឹងអភិវឌ្ឍហ្នឹងមិនមែនទៅជួលគេយកមកទាំងអស់អង្គសញ្ញាក៏គេកម្មករក៏គេស្អីក៏គេអញ្ចឹងទេ អានឹងដែលខ្ញុំចង់បញ្ជាក់អាតកតងពីអភិវឌ្ឍឲ្យច្បាស់លាស់ដើម្បីរកការងារឲ្យពលរដ្ឋយើងធ្វើហ្នឹងអានឹងដែលខ្ញុំចង់បញ្ជាក់សំខាន់អារឿងតកតងអភិវឌ្ឍណាផ្នែកដែលខ្ញុំសូមកាត់តិចមិញពីសិថាបើសិនជាយើងអត់ចេះឲ្យទៅរៀនក៏ប៉ុន្តែប្រទេសនៅប្រទេសនៅជាកុម្មុយនីសគេបញ្ជូនពួកយើងមករៀនតាគេទៅសូវៀតមកបញ្ជូនមកអាល្លឺម៉ង់មកទៅសូវៀតទៅឆេកូទៅប៉ូឡូញទៅស្អីស្អីណាគេបញ្ជូននិស្សិតទៅ ប៉ុន្តែនឹងហើយប៉ុន្តែខ្ញុំអត់ត្រឡប់ទៅវិញពិសិដ្ឋអត់ត្រឡប់ទៅវិញណែប៉ុន្តែដល់ពេលប្រទេសយើងដែលចុះហត្ថលេខី23ដុល្លារ91មកអត់តែឃើញពលរដ្ឋខ្មែរគេបញ្ជូនពលរដ្ឋខ្មែរមកដូចមករៀននៅប្រទេសក្រៅដើម្បីតែក្រេបជំនួយចំណេះដឹងយកចំណេះដឹងទៅអភិវឌ្ឍប្រទេសខ្មែរគឺអត់មាន មានតិចតួចជាទីបំផុតក្រៅតែចេញមកហ្នឹងមិនមែនជាពលរដ្ឋជនពលរដ្ឋធម្មតាគឺសិតតែខ្សែស្រឡាយគេ ហ្នឹងហើយសិតតែខ្សែបើយើងនិយាយពីទស្សវត្ស80 90លក្ខណៈដែលបញ្ជូនមករៀនវាមានរវាងកូនអ្នកក្រស្អីហ្នឹងវាដូចថាបើយើងចង់និយាយថាវាមានប៉ុន្តែសម័យនេះឥឡូវនេះវាបើយើងក៏លេចមើលតាក់ទងនឹងការមករៀនសិក្សានៅប្រទេសទាំងអស់ឥឡូវនេះនៅប្រទេសរុស្ស៊ីនេះបើយើងនិយាយថាសិតតែមានខ្សែមានខ្នងខ្សែលើខ្សែក្រោមនោះខ្ញុំយល់ទាំងអស់រឿងអស់នេះមិត្តភក្តិខ្ញុំក៏និយាយប្រាប់ដែររឿងអស់ហ្នឹង អញ្ចឹងតកតងនឹងពាក្យអភិវឌ្ឍមួយម៉ាត់ដែលខ្ញុំចង់បញ្ជាក់ថាគេឲ្យមករៀននេះណាមិនមែនចាំតមុខជំនាញអង្គសញ្ញាដុកតួដើម្បីយកមករៀននឹងទេគ្រប់ចំណែកទាំងអស់ដែលត្រូវមករៀនតើឧទាហរណ៍ផ្នែកខាងអឺសង់ផ្ទះខាងទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្តអ្វីដែលតកតងនឹងកម្មកក៏អាចជាចំណែកមួយដែលតកតងនឹង រឿងសំខាន់ របស់សង្គមរកការងារឲ្យឲ្យពលរដ្ឋធ្វើដើម្បីចិញ្ចឹមជីវិតណាអាហ្នឹងជាជាលក្ខណៈមួយ សំខាន់ប្រទេសណាក៏ដូចប្រទេសណាដែរសំបីនៅប្រទេសរុស្ស៊ីក៏គឺមានលក្ខសាលាគេដែលអឺទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្តដែរអញ្ចឹងវាមានចំណុចសំខាន់ណារកការងារឲ្យពលរដ្ឋធ្វើហ្នឹងណាដែលដែលជាកੁੰលឹះរបស់រដ្ឋាភិបាលប៉ុន្តែផ្ទុយទៅវិញសួរថានៅនៅនៅស្រុកខ្មែរ យកយកអាទ្រឹស្ដីផ្សារភ្ជាប់ការអនុវត្តយកធ្វើអត់ណោះអត់ការងារធ្វើអត់ចេះអីហ្នឹងឲ្យគ្នាឯងទៅណាទៅនោះអត់ដឹងទេណារត់ទៅថៃទៅធ្វើខ្ញុំគេទៅបោកខ្នល់គេទៅមិនទៅទៅអាហ្នឹងវាវាអត់សមាមាត្រនឹងសង្គមជាតិមួយដែលតាក់ទងអភិវឌ្ឍអាហ្នឹងវាផ្ទុយស្រឡះវាវាវាវាដែលដែលសង្គមជាតិនឹងមួយ ក្នុងនាមជារដ្ឋាភិបាលដែលតំណាងឲ្យកម្ពុជាបែបែ បែរតំណាងឲ្យនរណាគេណាអានោះជាកណ្ដឹងកណ្ដឹងមួយដែលតាក់ទងនឹងផលប្រយោជន៍ជាតិសាសន៍មួយណាយើងដឹងថាកូនចៅមិនចេះយើងឲ្យទៅរៀននោះគឺបានន័យថារៀនគ្រប់មុខទាំងអស់ណាដែលតាក់ទងនឹងអ្នកមុខជំនាញផ្សេងផ្សេងមិនចាំតែអ្នកឯងតមានទេពកោសលរៀនបកែបានឲ្យទៅយូរទៅរៀនទេមនុស្សចង់និយាយថាចេះឯងអក្រែងចេះគេ មនុស្សទោះបីគេបោកខ្នល់ក៏ដោយយើងមិនត្រូវមើលងាយគេទេយើងមិនមែនអង្គុយប្រូនេះនៅអង្គុយចុះហត្ថលេខាសញ្ញេនេះរត់ទៅបោកខ្នល់បានទេអញ្ចឹងត្រូវគោរពគ្នាទាំងអស់នេះក៏មុខជំនាញមួយដែរនៅស្រុកគេអ្នកបោកខ្នល់មួយចំនួន បានប្រាក់ខែច្រើនជាងអង្គសញ្ញើទៀតយើងត្រូវឲ្យតម្លៃគេអាអស់ហ្នឹងសពបែកយ៉ាងទាំងអស់មនុស្សក៏មើលងាយមនុស្សហើយវារួមផ្សំទាំងអស់អាហ្នឹងហើយដើម្បី ការពារកសាងប្រទេសយើង ហើយតាក់ទងនឹងផលប្រយោជន៍ទៅថ្ងៃមុខដែលតាក់ទងនឹងរកការងារឲ្យពលរដ្ឋហ្នឹងផ្សារភ្ជាប់នឹងការអភិវឌ្ឍហើយជុំមកយើងខ្សែលើខ្សែក្រោមបងប្អូនហើយវានាំរឿងអាហ្នឹងវានាំរឿងអំពើពុករលួយវាកើតនៅហ្នឹងតាក់ទងនឹងរឿងឈ្លោះទាស់តែងគ្នាហើយវាតគ្នាដល់ពេលអាខ្សែលើខ្សែក្រោមតគ្នាពីមួយចំនួនទៅមួយចំនួនតគ្នា ទំពាំងស្នងរស័យនឹងមកតគ្នាអញ្ចឹងវាអត់មានឃើញហើយវាមិនត្រឹមតគ្នាប៉ុណ្ណឹងវាថែមើងងាយគ្នាទៀតជាតិសាសមួយហ្នឹងសក់អាណាក្បាលអាហ្នឹងវាបន្តអញ្ចឹងអញ្ចឹងសំខាន់ណាស់ផ្នែកដឹកនាំពិសិដ្ឋពិសិដ្ឋមិនឃើញថាតើប្រទេសយើងទៅថ្ងៃអនាគតខាងមុខនោះតើខ្មែរយើងអាចមានកម្មករជំនាញ អាចមានអ្វីដែលអាចដូចឧទាហរណ៍ឥឡូវដូចជានៅអាល្លម៉ង់អញ្ចឹងនៅអាល្លម៉ង់អញ្ចឹងគេមានរោងចក្រធ្វើឡានគេមានរោងចក្រធ្វើអេឡិចត្រូនិកអីល្អល្អឬក៏ធ្វើទូរស័ព្ទណាតែទៅថ្ងៃអនាគតទៅតើគេអាចយករោងចក្រស្ដាមនៅស្រុកខ្មែរបានទេបើនៅស្រុកខ្មែរយើងអត់មានកម្មករជំនាញអាចមានចំណេះដឹងទៅធ្វើការគេផងរឿងខ្ញុំចម្លើយឆ្លើយចម្លើយឆ្លើយដាច់មួយត្រង់កន្លែងថាអាចមានរោងចក្រឬអាចជឿនលឿនអី ទី1សំខាន់កុំគិតរឿងខ្សែសំខាន់គិតរឿងទេពកសលអ្នកដែលមានចំណេះដឹងទី1សំខាន់ដូចខ្ញុំនិយាយពាក្យខ្លីៗទៅចោះនិយាយច្រើននេះសញ្ញាបត្រកុំសូវពិនិត្យបច្ច័យច្រើនពេកសញ្ញាឃើញច្រើនជាងអាហ្នឹងឲ្យឲ្យឲ្យឲ្យព្រោះសញ្ញាបត្រអ្នកខ្លះខ្ញុំចង់និយាយដោយត្រង់អ្នកខ្លះមានលុយអត់រៀនទេ អាហ្នឹងនិយាយត្រង់មកអាហ្នឹងវាជីនិយាយទៅមានប៉ះការប៉ះពាល់មិនពេញចិត្តទៀតណាអញ្ចឹងខ្ញុំចង់និយាយថាសញ្ញាបត្រមានមែនប៉ុន្តែត្រូវមើលសញ្ញាឃើញឲ្យច្រើនជាងពិសិដ្ឋឲ្យមើលមានសញ្ញាឃើញមិននៅស្រុកខ្មែរយើងពីព្រោះអីចេះគាត់ថាខ្ញុំយើងចឹងអញ្ចឹងចម្លើយឆ្លើយថាដោយសារស្រុកយើងឃើញតែសញ្ញាបត្រអួតចុះអួតឡើងខ្ទេចពេកដូចដូចក្អាត់ដូចកែបដូចក្អាត់ក្នុងក្អមអួតចុះអួតឡើងអាសញ្ញាឃើញវាអត់ ជាក់ស្ដែងឧទាហរណ៍ដោយហ៊ុនម៉ាណែតឥឡូវនេះខ្ញុំចង់ឧទាហរណ៍ឲ្យហ៊ុនម៉ាណែតហ្មងឧទាហរណ៍ហ៊ុនម៉ាណែតរៀននៅអីអាមេរិកអញ្ចឹងបើរៀននៅអាមេរិកសញ្ញាបត្រក្រែងអួតខ្លួនសោះអូមិនដិតអីណាម៉ែអីមិនដិតអីណាមិនដិតអីណាខ្ញុំដឹងទេប៉ុន្តែគាត់ថាខ្ញុំចង់បានសញ្ញាឃើញឥឡូវហ្នឹងឥឡូវបើបើចូលរឿងណាកាវហ៊ុនម៉ាណែតដោះស្រាយអត់ឥឡូវបើខ្លួនចង់ឡើងនាយករដ្ឋមន្ត្រីដោះស្រាយព្រាម រឿងអស់ហ្នឹងព្រោះកម្ពុជា ជាស្រុកកំណើតរបស់អ្នកឯងដែរបងអ្នកឯងកើតនៅស្រុកខ្មែរតែបើឯងអ្នកឯងមិនដោះស្រាយបានទេអ្នកឯងមិនមែនខ្មែរអាហ្នឹងនិយាយចំចឹងមកពិសេសខ្ញុំត្រឡប់ទៅក្រោយបន្តិចរឿងអភិវឌ្ឍរឿងខ្មែរយើងព្រោះមិញខ្ញុំសួរថាតើប្រទេសយើងអាចអភិវឌ្ឍបានទេបើសិនគេយកក្រុងចាក់ទៅធ្វើស្រុកខ្មែរចំពោះខ្ញុំខ្ញុំគិតឃើញថាអញ្ចេះខ្ញុំគិតឃើញថាប្រទេសយើងអត់អាចអភិវឌ្ឍបានទេ ពីព្រោះហេតុអីគេអត់អាចចូលរោងចក្រដណ្ដឹងស្រុកខ្មែរបានទេដោយសារតែរដ្ឋាភិបាលហ៊ុនសែនណាគាត់មិនមិនដែលបញ្ជូនពលរដ្ឋខ្មែរនៅក្រៅប្រទេសមកធ្វើការមកយកជំនាញមកយកជំនាញឧទាហរណ៍កម្មករជំនាញខាងអ្វីមួយអ្វីមួយចឹងមានផ្នែករបស់គេអត់ដែលបញ្ជូនកម្មករជំនាញមកមករៀនទេគឺគាត់បញ្ជូនតែកម្លាំងយកមកលក់កម្លាំងឲ្យគេធ្វើការសាមញ្ញសាមញ្ញធម្មតាឧទាហរណ៍ទៅកូរ៉េទៅ ខ្ញុំចង់ឆ្លើយកាត់សុភីឲ្យកន្លែងនេះអាពាក់អត់មានជំនាញហើយបើសិនជាយើងចង់ឲ្យប្រទេសយើងថ្ងៃក្រោយឡើងណាអនុវត្តពិតប្រាកដណាឲ្យមានរោងចក្រអេកេសនីរោងចក្រធ្វើឡានរោងចក្រធ្វើអ្វីគ្រឿងអេលិចត្រូនិកឧទាហរណ៍ចឹងណាហ្នឹងហើយបើសិនជានៅអាល្លង់នេះគេចង់យករោងចក្រទៅដាក់នៅស្រុកខ្មែរគេសួរថាតើនៅស្រុកខ្មែរតើមានអ្នកមានកម្លាំងធ្វើការឲ្យគេដែរទេ តាមពិតអានេះតាមពិតបើយើងនិយាយជាទូទៅណាខ្ញុំនិយាយជាទូទៅណា តាមពិតនៅលើផែនដីបើយើងនិយាយថារោងចក្រអាចដាក់កន្លែងណាក៏បានដែរប៉ុន្តែអាស្រ័យទី1ធនធានមនុស្សតើអ្នកដឹកនាំមានធនធានមនុស្សអត់កន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់ចង់និយាយថារដ្ឋាភិបាលហ៊ុនសែនគាត់អត់យកចិត្តទុកដាក់គាត់ចង់អត់ឲ្យអត់អត់ឲ្យខ្មែរអត់ឲ្យអត់បង្រៀនខ្មែរឲ្យចេះឲ្យមានជំនាញ គាត់ចេះតែបញ្ជូនកម្លាំងមកធ្វើការឲ្យគេធម្មតាធម្មតាអត់មាន ជំនាញពិតប្រាកដឥឡូវខ្ញុំចង់ឆ្លើយទៅហ៊ុនសែនហ្មងខ្ញុំចង់ចម្លើយឆ្លើយថាបើហ៊ុនសែនអត់មានជំនាញអត់មានគិតគូរផលរឿងពលរដ្ឋខ្មែរហ៊ុនសែនមិនមែនខ្មែរទេហ្នឹងហើយអានោះខ្ញុំចង់ឆ្លើយទៅប្រាស់ចឹងហ្មង បើយួនយួនគេមានកម្មករជំនាញគេគេបញ្ជូនចេញមកក្រៅប្រទេសឧទាហរណ៍នៅរោងចក្រកន្លែងណាកន្លែងណាចឹងគេបញ្ជូនឧទាហរណ៍មួយឆ្នាំមួយឆ្នាំរាប់ពាន់អ្នកចឹងទៅទៅធ្វើការនៅកន្លែងណាកន្លែងណាកន្លែងណានៅក្នុងរយៈពេលប្រហែលឆ្នាំប្រហែលឆ្នាំបញ្ជូនត្រឡប់ទៅវិញហើយដល់ពេលគេត្រឡប់ទៅចូលស្រុកគេវិញគេយកជំនាញរបស់គេទៅអញ្ចឹងគេអាចយករោងចក្រទៅដាក់ក្នុងស្រុកយួនគេមានកម្មកររបស់គេស្រេចគេមានចំណេះដឹងគេអាចធ្វើបានតែចំពោះខ្មែរយើងគឺជាមនុស្សបាទចានៅទុនជាចង់ហៅតែខ្មែរយើងអត់មានខ្មែរយើងគ្រាន់តែ ណាអាចមានដែរតិចតួជាទីបំផុតគឺមានតាមខ្សែណាមកធ្វើមករៀនយកនុកជំនាញផ្សេងផ្សេងអាចមានតិចតួជាទីបំផុតតែតិចតួចឹងយើងអាចប្រើការបានទេអត់អាចប្រើការបានទេអញ្ចឹងហើយយើងប្រៀបធៀបសេដ្ឋកិច្ចខ្វែងនិងសេដ្ឋកិច្ចយួនសូម្បីតែយួនវាគុំមនីក៏ដោយប៉ុន្តែ គេមានតែការគ្រប់គ្រងឲ្យពលរដ្ឋគេធ្វើមិនមែនមានកប៉ិកកប៉ុកតែរោងចក្រដេទេរោងចក្រដេមនុស្សអត់ចេះអីចេះស្អីក៏ដេកើតដែរប៉ុន្តែរោងចក្រជំនាញរបស់គេជំនាញពិតប្រាកដណាឧទាហរណ៍ គ្រឿងអេឡិចត្រូនិកណាទេទូរស័ព្ទធ្វើរោងចក្រឡានហើយអាឡានហ្នឹងមិនមែនឡានទាំងដុំទេវាមានតាមផ្នែករបស់វារបស់វាណាមានតាមផ្នែកគ្រឿងខ្ចៅគ្រឿងខ្ចងគ្រឿងស្អីណាបែងចែកច្រើនច្រើនភាគហើយអាទាំងអស់ហ្នឹងហើយគឺគេត្រូវការជំនាញគេសិតតែត្រូវការជំនាញហើយបើយើងមើលឃើញថាប្រទេសយើងអត់បង្កើតជំនាញចំណេះដឹងណា ចេះតែបញ្ជូនចេះតែលក់កម្លាំងឲ្យបងប្អូនខ្មែរយើងចេញក្រៅប្រទេសសួរថាតើអភិវឌ្ឍកន្លែងណាពីព្រោះអភិវឌ្ឍមួយម៉ាត់បានន័យថា ពលរដ្ឋមានការងារធ្វើមានប្រាក់ខែគ្រប់គ្រាន់អាចចិញ្ចឹមក្រុមគ្រួសារបានចុះបើពលរដ្ឋក្នុងស្រុកខ្មែរត្រឹមតែរងចាក់ដេកកប៉ិចកប៉ុកបានប្រាក់ខែមកចាយខ្លួនឯងមិនគ្រប់គ្រាន់ផង ទៅបែងចែកទៅឲ្យម្ដាយឈឺផងទៅមើលប្អូនផងផ្ទះសំណាក់ផងធ្វើដំណើរផងគ្រារស់មិនបានស្រួលទេហើយអញ្ចឹងទេពលរដ្ឋយើងចេះតែក្រទៅក្រទៅហើយសួរថាកន្លែងណាដែលថាអភិវឌ្ឍអភិវឌ្ឍមិនមែនលើផ្ទះថ្មស្ពានថ្នល់ប៉ុណ្ណឹងគេហៅថាអភិវឌ្ឍទេអភិវឌ្ឍគេមើលលើជីវភាពរបស់ពលរដ្ឋខ្មែរ របស់ពលរដ្ឋយើងណាតើអនាគតទៅប្រទេសយើងនេះតើអភិវឌ្ឍដូចតែគេនិយាយដែរទេរាល់ថ្ងៃគេជំទាវថាគេអភិវឌ្ឍ40ឆ្នាំមហាលោកប៉ះអត់ចាគេឃើញតែស្ពានឃើញតែខ្នល់មកមកប្រហែលល្វែងហ្នឹងឯងអញ្ចឹងខ្ញុំចង់ទឹកសង្កត់ធ្ងន់អារឿងស្រុកខ្មែរហ្នឹងកុំឲ្យបងប្អូនចាញ់បោកនាយករដ្ឋមន្ត្រីមេចៅផាន់ជាតិតទៅទៀតពីព្រោះអីតែយើងជឿគេគេដូចជឿគេយកគេនឹងឲ្យសម្រាប់អាយុជីវិតនឹងអនាគតកូនចៅយើងឯង ពួកគេអាចសមត្ថភាពខ្លួនគេហើយហ្នឹងគេមានសមត្ថភាពតាមមកអញ្ចឹងពលរដ្ឋខ្មែរពិសេសមានគិតឃើញដែរអញ្ចឹងទេតាមពិតទៅបើយើងនិយាយពាក្យសម្ដីដែលសាមញ្ញសាមញ្ញធម្មតាហើយងាយយល់យើងចង់និយាយដល់ខ្លីថាអឺពាក្យសម្ដីសាមញ្ញសាមញ្ញបែបម៉េចបើយើងក៏លេចមើលការរស់នៅរបស់ពលរដ្ឋណាក៏ចង់បាន ចង់និយាយថាចង់បានសេចក្តីសុខគ្រប់គ្រប់គ្នាហើយតកតងសេចក្តីសុខនេះវាវាជាចំណែកមួយមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំដែលដែលកលេចមើលពលរដ្ឋរបស់ខ្លួនតែបើដូចសុភីសួរខ្ញុំថាអត់ហ៊ុនសែននឹងអត់គិតអំពីបញ្ហារឿងអ្នកបច្ចេកទេសអីទាំងអស់ខ្សែលើខ្សែក្រោមគិតទៅពីរឿងបាក់ពួកក្រុមគ្រួសារធ្វើម៉េចឲ្យកូននឹងបន្តធ្វើនាយករដ្ឋមន្ត្រីអីហ្នឹងយើងដឹងឮទាំងអស់គ្នារឿងអស់ហ្នឹង អញ្ចឹងចំពោះខ្ញុំវិញខ្ញុំចង់ឆ្លើយអាតកតងនឹងរឿងអស់នេះខ្ញុំចង់និយាយថាអ្នកដែលគិតទៅពីរឿងខ្សែបពពួកគិតពីរឿងផលប្រយោជន៍ខ្វះពួកក្រុមគ្រួសារនេះចម្លើយឆ្លើយថាអ្នកនឹងមិនមែនជារដ្ឋាភិបាលហើយជាអ្នកមានកតបកិច្ចនឹងទទួលខុសត្រូវកម្ពុជាទេអ្នកនឹងគឺជាអ្នកក្បត់នឹងឧត្តមគតិរបស់ខ្លួនព្រោះវាជាចំណុចមួយបើយើងនិយាយដល់លក្ខណៈ អស់ទាំងនេះវាស៊ីជំរៅរហូតដល់ថាអឺមិនអូវអ្នកប្រាជ្ញនឹងកូនអ្នកប្រាជ្ញទាំងអស់ហើយមិនអូដូចពាក្យសម្ដីមួយតាក់ទងរហូតដល់ប្អូនស្រីហ៊ុនសែនទៀតថាចុះបើអូវអូវគេនាយករដ្ឋមន្ត្រីឲ្យកូនធ្វើស្រែមិនចុះបើសួរខ្លួនខ្លួនគាត់វិញអូវអូវពីមុននឹងអូវខ្លួននឹងធ្វើអីដែរអាហ្នឹងយើងនិយាយចុះនិយាយឡើងទៅវាថាប្រកាច់គ្នាថាអូអញ្ចឹងចុះដាក់គ្នាណាប៉ុន្តែ ប៉ុន្តែយើងនិយាយឲ្យវាពិតប្រកបអ្វីដែលតាក់ទងនឹងរឿងការរីចម្រើននិងការរស់នៅឲ្យសមជារដ្ឋាភិបាលដែលតាក់ទងនឹងមានកតាបកិច្ចនឹងការទទួលខុសត្រូវតែផ្ទុយទៅវិញនៅកម្ពុជាយើងយើងដឹងពាក្យច្រើនណាគេនិយាយថាអ្នកធ្វើតែមានកំហុសណាមានអ្នកអត់ធ្វើទេបានអត់ខុសណាណែវាវាពាក្យសាមញ្ញសាមញ្ញនិយាយចឹងត្រឹមត្រូវហើយអ្នកធ្វើតែមានកំហុសហើយ ប៉ុន្តែដល់រហូតដល់អអស់ទឹកអស់ដីអស់ព្រៃប្រឹក្សាសួរថាសមហ៎សមឲ្យគេថាឲ្យអត់ពិសិដ្ឋហ្នឹងហើយអញ្ចឹងដែលដែលជាសិទ្ធិជាចំណុចដែលតាក់ទងនឹងរដ្ឋាភិបាលដែលតាក់ទងនឹងការរស់នៅរបស់ពលរដ្ឋតាក់ទងនឹងការអភិវឌ្ឍអីទាំងអស់ហ្នឹងពិសិដ្ឋឥឡូវនិយាយមិញថាម៉េចគេថា អ្នកធ្វើបើមិនធ្វើអត់ខុសតែមានអ្នកធ្វើខុសអ្នកអត់ធ្វើគឺអត់ដែរខុសហើយ តែរដ្ឋាភិបាលហ៊ុនសែនគេធ្វើខុសខុសហើយខុសទៀតប៉ុន្តែគេមិនដឹងថាខ្លួនគេខុសទេគេក្បត់ជាជំឃ្លេបំផ្លាញជាខ្លួនគេបំតិចជាងគេប៉ុន្តែគេយកកំហុសដល់គណៈបកប្រឆាំងព្រោះគណៈបកប្រឆាំងអត់មានបានធ្វើអ្វីផងប៉ុន្តែគេយកកំហុសដល់អ្នកបកប្រឆាំងតែគេអ្នកធ្វើគេអ្នកខុសទេបាត់ទឹកបាត់ដីបាត់ព្រៃព្រឹក្សាលើចោលគណៈបកប្រឆាំងតើក្រពីសិទ្ធិទទួលយកបានទេអឺតកតងនឹងរឿងគេចោតចេះចោតចោះបើខ្ញុំឆ្លើយបច្រាស់ទៅវិញថា ចោលដែលឆ្លើយថាចោលទេអ្នកនេះដែលដែលដែលដែលយើងឆ្លើយឲ្យចំវិញចោលដែលឆ្លើយថាចោលទេព្រោះបើយើងទៅលេខឃើញក្រោយថ្ងៃ29កក្កដាខ្ញុំនិយាយថាកម្ពុជាអត់នយោបាយរដ្ឋមន្ត្រីចោលបងប្អូនដឹងទាំងអស់គ្នាតើអ្វីដែលតាក់ទងនឹងអឺបច្ចុប្បន្នកម្ពុជាអឺដើរអួតគេអួតឯងក្តែងក្តែងរហូតដល់អួតភូមិ លោកបានកាន់អាយុអាស៊ានដើរទៅភូមិមាដើរទៅអីអត់ចេះខ្មាស់គេអានោះបើយើងនិយាយចំណុចវាតាក់តងផ្សេងទៀតឃើញវារហូតដល់ឆាកអន្តរជាតិយើងដើរនិយាយទៅភាសាយើងអាណាយល់យល់ហើយទៅហើយទៅដើរប្រាប់គេខ្ញុំនាយករដ្ឋមន្ត្រីយូរជាងគេក្នុងពិភពលោកហើយគេសួរថាបញ្យល់គេបន្តិចហេតុអីបានយូរមូលហេតុអីអាចបញ្យល់គេបានទេក្នុងនាមជានាយករដ្ឋមន្ត្រីយូរជាងគេ អាអានិយាយខ្មែរអាណាយល់មិនយល់ហីទៅអូបងប្អូនឃើញអញ្ចឹងអត់ដល់ហ្នឹងចំណុចមួយចំណុចមួយទៀតគាត់ដេកសម័យគាត់ធ្វើរហូតដល់តានាយករដ្ឋមន្ត្រីទៀតវាសឹងអញ្ចឹងឯងបងប្អូនគិតមើលអញ្ចឹងបានដល់ខ្ញុំវាវាហួសចិត្តហួសចិត្តត្រង់កន្លែងក្នុងនាមខ្ញុំជាខ្មែរខ្ញុំមិនអាចទៅទៅធ្វើអញ្ចឹងកើតទេបងប្អូនហ្នឹងហើយពិសេសឥឡូវយើងហ្នឹងហើយយើង បំលែងអារម្មណ៍ពិសិដ្ឋតិចដោយសារខ្ញុំឃើញពិសិដ្ឋនិយាយមិញថាអីចោលម្លែឆ្លើយថាចោលឯងណាហ្នឹងហើយអញ្ចឹងខ្ញុំនឹកឃើញរឿងថ្មីថ្មីនេះគឺរឿងក្តៅកពុកតែម្ដងរដ្ឋាភិបាលខ្មែរយើងណាគេអត់ដឹងថាយួនណាវាលួចកូពីអង្គរវត្តយកទៅទៅធ្វើអង្គរវត្តទៅធ្វើឡើងហើយឥឡូវអត់អត់ដឹងហើយណាឥឡូវគេថាគេឆ្លើយមកថាថាវៀតណាមមិនដែរបានអត់បានសុំទេឥឡូវយើងប្របែកវិធានបទតិចណា តែពិសិដ្ឋគិតយ៉ាងម៉េចតែអង្គរវត្តរបស់ខ្មែរគេមរតករបស់ខ្មែរគេមរតកអង្គរខ្មែរនៅប្រទេសខ្មែរគឺគេធ្វើកងត្រាឲ្យទៅយួន100ឆ្នាំហ្នឹងហើយហើយស្រាប់គេយកឈ្មោះគេយកកូពីអង្គរខ្មែរហ្នឹងទៅធ្វើនៅលើទឹកដីយួនតែរដ្ឋាភិបាលគេថាគេអត់បានអនុញ្ញាតគេអត់បានដឹងទេតើពិសិដ្ឋគិតយ៉ាងម៉េច ណាឥឡូវចោលថាមិនចោលណាចោលយួនឆ្លៀនពៀនមិនតែមិនតែឆ្លៀនពៀនលួចតាំងអង្គទៀតលួចទៅមិនបានលួចគប់ពីទៀតតើគិតយ៉ាងម៉េចចោលហើយមិនមែនចោលទៀតហ្នឹងហើយអឺយើងដឹងទាំងអស់គ្នាថាអឺច្បាប់អន្តរជាតិបើយើងនិយាយថាគ្មានអ្វីជ្រៅជាង ទឹកហើយគ្មានអ្វីត្រឹមត្រូវជាងច្បាប់បើយើងនិយាយយកពាក្យហ្នឹងមកនិយាយតាក់ទងនឹងរឿងការរស់នៅរបស់មនុស្សដែលនៅលើពិភពលោកយើងនេះ សខ្មៅក្រហមស្អីទាំងអស់ដែលកូនកាត់ស្អីទាំងអស់អាចរស់នៅជាមួយគ្នាបានដោយសារអីដោយសារច្បាប់មិនចឹងដោយសារប្រទេសមួយមួយនោះមានច្បាប់អញ្ចឹងហើយបានអាចរស់នៅជាមួយគ្នាបានហ្នឹងដោយឡែករឿងកម្ពុជាខ្ញុំចង់និយាយទៅខ្លីថាបើយើងក៏លេចមើលរឿងក្រសួងវប្បធម៌ឆ្លើយថាអត់ដឹងឆ្លើយថាអត់អីនេះខ្ញុំអាចនិយាយថាអញ្ចឹងមានឯងនៅដឹកនាំប្រទេសកម្ពុជាមានយួនទាំងអស់អញ្ចឹងបើឯងឆ្លើយថាអត់ដឹងអញ្ចឹងណា បើគេចម្លងអីទាំងអស់ហើយអ្នកធ្វើការនៅប្រទេសកម្ពុជាថាអត់ដឹងអត់ដឹងមានពួកអ្នកឯងសាយួនអញ្ចឹងមិនខ្មែរចុះអាហ្នឹងទី1ទី2តកតងនឹងរឿងច្បាប់បើខ្ញុំនិយាយជាទូទៅខ្ញុំចង់និយាយថាយើងដឹងការចម្លងហើយបើអ្នករៀនអង្គខាងអង្គសញ្ញាខាងសំណងខាងអីទាំងអស់ដែលគូប្លង់គូអីទាំងអស់ហ្នឹង គ្រាន់តែយកប្លង់គេទៅចម្លងទៅប្រើនោះក៏ត្រូវបង់លុយឲ្យគេដែរអញ្ចឹងតកតងនឹងភាសាអង្គរវត្តក៏ដូចជាគ្នាដែរបើយួនចម្លងត្រូវតកតងក្រសួងវប្បធម៌ប្រមាណភាគរយត្រូវឲ្យមកក្រសួងវប្បធម៌កម្ពុជាណាបើកម្ពុជាជាប្រទេសហ្នឹងខ្ញុំនិយាយអញ្ចឹងអាហ្នឹងបើកម្ពុជាជាប្រទេសណាវាជាច្បាប់អាហ្នឹងវាជាច្បាប់ហើយទៅសួរដើរសួរប្រទេសណាក៏ដូចប្រទេសណាអ្នកឯងចម្លងគេត្រូវ សំបីតែយើងបាច់ឯ model ខោអាវខោអាវក៏ដោយសម្លៀកបំពាក់ក៏ដោយយើងចម្លងពីគេទៅបងគេប្រហែលភាគរយកុងត្រាជាមួយគេប្រហែលឆ្នាំអាហ្នឹងយើងយក model របស់គេអាហ្នឹងអញ្ចឹងតាក់ទងច្បាប់អញ្ចឹងអាហ្នឹងទី2ទី3តាក់ទងនឹងបើយើងនិយាយថាប្រតកម្មនៅកម្ពុជាយើងឃើញថាពីមុនហ្នឹងឃើញអាបើថាអភ័យវណ្ណៈនោះវាជេអូតាំងពីអង្គរវត្តនោះ យើងដឹងណានៅថៃតាំងពីអង្គរវត្តនៅណាឥណ្ឌាគេទៅសង់អីអីហើយជាភាសាអាប៉ិនព្រុសគេបំផុតនោះអីអា BC អាសាយបុនធឿននោះវាទៅណាបាត់អស់ហើយហើយអ្នកសិល្បករនៅកម្ពុជាទាំងអស់ហ្នឹងដែលអ្នកល្បីល្បីហ្នឹងអត់មានក្របភ្នែកមានខួរទៅណាបាត់អស់ដែរអានោះបើបើខាងថៃសង់ខាងនេះសង់នោះអូស្រែកអញ្ចេះស្រែកអញ្ចោះអញ្ចឹងបើរឿងសង់នៅអង្គរវត្តសង់នៅស្រុកយួនហើយអត់ណាស្រែក មានន័យថាពួកហ្នឹងមិនខ្មែរសយួនទេអញ្ចឹងកម្ពុជាអត់មានប្រទេសទៀតទេអញ្ចឹងខ្ញុំជឿថាមកប្រាស់គេពេញពិភពលោកថាកម្ពុជាមិនយកអធិបតេយ្យជាតិទៅដោះដូរមិនយកអធិបតេយ្យជាតិទៅដោះដូរចុះកន្លែងណាទៅអត់ដោះដូរនោះវាសិតទៅជាចំណុចច្បាប់បើមិនសិនកម្ពុជាជាប្រទេសត្រូវយកច្បាប់មកប្រើដែលជាចំណុចមួយតាក់ទងនឹងច្បាប់ទាំងអស់បើយើងនិយាយក្នុងនាមកម្ពុជាជាប្រទេស ហើយបើយើងអត់មានប្រតិកម្មអីទាំងអស់អាចំណុចហ្នឹងតាក់ទងនឹងខ្ញុំចោលអញ្ចឹងមកអញ្ចឹងអ្នកឯងសើយួនតែទាំងអស់អឺពិសេសខ្ញុំជឿតាមប្រជាអញ្ចឹងវាចប់ហើយអញ្ចឹងយើងត្រូវចំណុចហ្នឹងយើងត្រូវបង្ហាញថាស្អីទៅអធិបតេយ្យជាតិដែលហ៊ុនសែននិយាយថាអត់ដោះដូរអត់ដោះដូរយើងហ៊ាននិយាយថាអត់ដោះដូរទៅបញ្ជាក់ប្រាប់ពលរដ្ឋមកអានោះជាចំណុចដែលតាក់ទងនឹង ក្តីសង្ឃឹមថ្ងៃអនាគតរបស់ពលរដ្ឋជាតិសាសមួយដែលតាក់ទងនឹងយើងប្រើថាកម្ពុជាជាប្រទេសតែបើយើងអត់មានប្រតិកម្មអីបើនេះអ្នកឯងសើយួនដល់ទាំងអស់ហ្នឹងចឹងអានោះមានអត្ថន័យចឹងចឹងតាក់ទងគោវត្តអាហ្នឹងខ្ញុំចង់បញ្ជាក់ពិសិដ្ឋទុំបន្ទោសពលរដ្ឋខ្មែរថាជាយួនមិនបន្ទោសពលរដ្ឋទេអ្នកដឹកនាំអ្នកដឹកនាំប្រទេសកម្ពុជាជាយួនដឹកអ្នកនាំជាយួនហើយខ្ញុំជឿថា អ្នកដឹកនាំហ្នឹងណាគេមិនមែនណាគេគេគេយកលេសគេថាអីជួនបានសុំដែលថាគេមិនដឹងខ្ញុំជឿថាមិនមែនមិនដឹងទេគឺដឹងណាស់ប៉ុន្តែគេធ្វើជាមិនដឹងអញ្ចឹងគេធ្វើជាមិនដឹងដើម្បីអីគេអនុញ្ញាតឲ្យខ្ញុំសូមឆ្លើយថាគេមិនដឹងពាក្យថាគេមិនដឹងវៀតណាមយួនគេថាគេមិនដឹងខ្មែរអត់ដឹងយើងអត់ដឹងអត់ដឹងថាគេកូពីរដ្ឋាភិបាលយើងអត់ដឹងទេយ៉ារដ្ឋាភិបាលយើងអត់ដឹងយួនអត់ដឹងឥឡូវ ហើយឥឡូវគេថាយួនអត់បានសុំទេយួនអត់បានសុំទេបើសិនយួនអត់បានសុំមែនឥឡូវយើងដឹងហើយអញ្ចឹងយើងត្រូវដាក់យួនដាក់ប្តឹងយួនថាយួនលួចកូពីណាលុបកូពីអង្គវត្តរបស់យើងអញ្ចឹងយើងត្រូវអាចដាក់ប្តឹងបានបើសិនជារដ្ឋាភិបាលមិនដឹងធ្វើមិនលឺទេ អាហ្នឹងហើយយើងមិនបាច់និយាយច្រើនទេគឺអាយួនហ្នឹងវាមកក្របក្បាលលឺហ៊ុនសែន100%ហើយចាឥឡូវខ្ញុំចង់បញ្ជាក់ពាក្យសម្ដីថាអត់ដឹងឥឡូវបើហ៊ុនសែនអត់ដឹងទៅងាប់ឲ្យបាត់អស់ទៅទុកឲ្យខ្មែរអ្នកដឹងដោះស្រាយ អានឹងនិយាយចម្លើយឆ្លើយចំអញ្ចឹងមកបើអត់ដឹងទៅនាំគ្នាទៅងាប់ទៅអស់ទៅខ្មែរណាគេដឹងអូគេគេគេនាំគ្នាចូលទៅដោះស្រាយកម្ពុជាជាស្រុកកំណើតគេយ៉ាហ្នឹងចម្លើយឆ្លើយទៅអានឹងទី1ទី2ចុះអាណាគេមកអាចពេញបឹងទលីសាបអត់ដឹងទេណ៎អត់និយាយអូអូវាសមាមាត្រនឹងដឹងមិនដឹងបងអូនវៀតណាមមកទលីសាបនេះ ស៊ីហ្នឹងអាចនឹងជុះហ្នឹងនេះមួយថ្ងៃមួយថ្ងៃរាប់តោននេះអាណាគេហ្នឹងខ្មែរខ្មែរនាំគ្នាទៅអាចនៅហ្នឹងនាំគ្នាទៅបង្កើតសាលារៀននាំគ្នាទៅទៅទៅស៊ីហ្នឹងអាចនឹងជុះហ្នឹងខ្មែរអញ្ចឹងវាអត់សមាមាត្រទេហើយបើយើងនិយាយថាអាខ័នសវណ្ណនិយាយថាអូអស់យួនទៅអត់មានត្រីណាពួកឯងនាំអាខ័នសវណ្ណពួកឯងនាំគ្នាចេញអស់ទៅត្រីវាកើតឯងអាហ្នឹងចំណុចទី2ចំណុចទី3ឆ្លើយថាអត់ដឹង ឥឡូវហ៊ុនសែនថ្មីថ្មីនេះបានចង់ចង់និយាយថាក្នុងតម្លៃណាក៏ដោយធ្វើមិនកុំឲ្យបាត់7មករាគ្រប់គ្រង7មករាអញ្ចឹងខ្ញុំចង់សួរទៀតអាតកតងនៅក្នុងតម្លៃណាក៏ដោយនេះព្រោះវាជាចំណុចមួយដែលតកតងនឹងដឹងមិនដឹងអញ្ចឹងបើអ្នកឯងចង់គ្រប់គ្រង7មករាអឺតកតងនឹងនឹងនឹងដឹងមិនដឹងនេះខ្ញុំចង់សួរថា ឥឡូវស្ដោកពេញប្រទេសកម្ពុជាហ្នឹងបងឯងចង់ចង់គ្រប់គ្រង7មករាហ្នឹងខ្ញុំសួរថាកូនគាត់ពេកសងតែមួយសងតែពីរទៅបានហើយជាប្រវត្តិសាស្ត្រសងតែមួយសងតែពីរទៅបានចាំបាច់ដើរសង25ខែអូកបាញ់យកអីកូនខ្មែរកូនខ្មែរអត់គ្រប់ពេកមើលហ្មងដល់25ខែទៅឆ្លៀនពៀនណាហ្នឹងថោកទៀតបំផុតទៅឆ្លៀនពៀនហើយឥឡូវមកចូលដល់អង្គរវត្តវិញចៅមិនឆ្លើយថាចៅឃើញទេ ចោលនៅមុខយើងហ្នឹងអាចាយើងចាំបាច់ទៅទៅថយទៀតប្រវត្តិសាស្ត្របង្ហាញច្បាស់នៅប្រមុខហ្នឹងអញ្ចឹងបែរមករឿងស្ដោកវិញខ្ញុំចង់បញ្ជាក់ហ៊ុនសែនថាចង់ទុក7មករាចាំបាច់ដើរស្ដងវិមានឈ្នះឈ្នះរកកបាញ់យកឲ្យរាប់មិនឈ្នះអញ្ចឹងទេសងតាមួយនឹងបានហើយកូនខ្មែរមានគ្រាប់ភ្នែកមើលតាចាំបាច់ដើរសង25ខែស្អីខ្ញុំនិយាយរឿងអស់នេះ ព្រោះកម្ពុជាជាស្រុកកំណើតខ្ញុំពិសេសដល់សងកដួយដល់ដល់សងកដួយម៉ែវាស្អីពេញ8 5ខែឲ្យសងតែមួយចុះឲ្យប្រប៉ិនមេឃប្រប៉ិនដីសងតាមព្រំប្រទល់ជួនខ្មែរសងតម្លៃតែមួយហើយទុកជាអនុស្សាវរីយ៍ឲ្យឲ្យឲ្យអានោះបានមិនមើលឆ្នាំទៅពិតប្រកបមែនហើយឥឡូវយើងយើងដើរដើរសងស្អីបងប្អូនគាត់មើលថាអាហ្នឹងគឺរឿងតាក់ទងនឹងទី2ទី3ចង់ទុក7មករាហើយបំបត្តិ23ដុល្លារ សំណួរចង់សួរថាអ្នកណាបញ្ចប់សង្គ្រាមនៅកម្ពុជា7មករាឬ23ដុល្លារខ្ញុំឆ្លើយឬគេតែឆ្លើយយើងសួរគ្នាឆ្លើយទៅវិញទៅមកមែនទេព្រោះយើងពិភាក្សាគ្នាណាហ្នឹងសុំឆ្លើយបាទអ្នកណាដែលត្រូវបញ្ចប់សង្គ្រាម7មករាហ៎ហ្នឹង23ដុល្លារ91គឺអ្នកបញ្ចប់សពបែបយ៉ាងហ្នឹងឲ្យខ្មែរមានសិទ្ធិសេរីភាព មាន ជាធិបតេយ្យតាំងពី23ដុល្លារ91មកម្លេះហ្នឹងហើយ មែនទេត្រឹមត្រូវអត់សិនបាទបាទបាទចាចុះហេតុអ្វីដល់ខ្ញុំសួរត្រឡប់ទៅវិញចុះហេតុអ្វីបើ23ដុល្លារ91បានបញ្ចប់សង្គ្រាមនៅទឹកដីខ្មែរចុះហេតុអ្វីបានរដ្ឋាភិបាលចោលសពថ្ងៃនេះឲ្យខ្មែរដឹងគុណ7មករាឲ្យខ្មែរអរគុណសន្តិភាពមូលហេតុអ្វីដើម្បីរក្សាអំណាចដើម្បីរក្សាអំណាចគេគេបោកប្រាស់កូនខ្មែរយើងបោកប្រាស់ប្រជាពលរដ្ឋយើង ដើម្បីចង់គ្រប់គ្រង ដើម្បីឈ្លានពានកម្ពុជា ដើម្បីលេបទឹកដីកម្ពុជាអានោះឆ្លើយចំអញ្ចឹងមកណាហើយទីមួយបើយើងនិយាយពីរឿងតាក់ទងសមិទ្ធផលសមិទ្ធផល7មករាចង់ទុក7មករាសំណួរចង់សួរថាផែនការក5បង្កើតបង្កើតមកធ្វើអីព្រោះវាអត់សមាមាត្រនឹងសង្គ្រោះកម្ពុជាឲ្យរួចផុតពីរបបបល្ល័ង្កពូជសាសឃើញទេ បើយើងនិយាយថាទុក7មករាយើងយើងយើងយើងយើងនិយាយនេះយើងមិនភ្លេចទេណាយើងនិយាយនេះយើងចងចាំខ្ញុំក៏រស់ដោយសារកើតវិញមានជីវិតដោយសារ7មករាខ្ញុំបានបាទខ្ញុំនិយាយក្នុងនាមខ្ញុំជាមនុស្សមិនមែនសត្វខ្ញុំនិយាយនេះក្នុងនាមខ្ញុំជាមនុស្សអ្នកណាគេថាហ្នឹងឯងភ្លេចដើមកំណើតណាឯងរស់ដោយសារ7មករាបាទខ្ញុំរស់ដោយសារថ្ងៃ7មករាមែនប៉ុន្តែក្នុងមនុស្ស ខ្ញុំអត់អាចទទួលយកបានទេខ្ញុំអត់អាចទទួលយកបានតាមយើងរស់37មករាខ្ញុំអាចទទួលយកបានយើងមិនមែនរស់37មករាទេខ្ញុំចង់បកស្រាយខ្ញុំចង់បកស្រាយចេះខ្ញុំចង់បកស្រាយថាខ្ញុំរស់ដោយសារថ្ងៃ7មករាដកដង្ហើមមែនប៉ុន្តែ ខ្ញុំជាមនុស្សមិនមែនសត្វអញ្ចឹងបើខ្ញុំមនុស្សខ្ញុំត្រូវមើលថាតើវាសង្គ្រោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ទេហើយបើអ្នកឯងចង់ទុក7មករាសំណួរចង់សួរទៅទៀតថាតើ 7មករាហ្នឹងចង់ទុក7មករាហេតុអីបានបង្កើតផែនការក5អញ្ចឹងអញ្ចឹងក្លាញ់ខ្ញុំសុំស្លាយក្លាញ់ខ្ញុំសុំស្លាយយើងមិនមែនរស់ដោយសារ7មករាទេហ្នឹងគឺអា7មករាយើងវាសម្លាប់យើងវាមិនតន់អស់អញ្ចឹងហើយបើវាបង្កើតក5សម្លាប់បន្តទៅទៀតខ្ញុំចង់ថាយើងរស់តាមមកហ្នឹងហើយអាហ្នឹងហើយវាអត់សមាមាត្រនឹងនឹងសង្គ្រោះឲ្យកម្ពុជាឲ្យរស់រួចពីរបបប្រជាធិបតេយ្យ កុំអរគុណអា7មករាយើងមិនមែនរស់រសារ7មករាទេយើងមិនទាន់ងាប់វាសម្រាប់យើងវាមិនទាន់អស់ហើយវាបន្តសម្រាប់តែឆ្នាំទៀតអញ្ចឹងអាអញ្ចឹងអាចំណុចហ្នឹងដែលយើង ចង់បញ្ជាក់ថាតើយើងគួរទុក7មករាទេតើយើងរស់ដោយសារ7មករាទេនេះនេះដែលយើងយើងសួរបញ្ជាក់ច្បាស់តើយើង អ្នកដែលថារស់ថ្ងៃ7មករារស់ពិតប្រាកដទេ នេះនេះដែលយើងដែលយើងបញ្ជាក់ឲ្យបញ្ជាក់ទៀតរឿងអស់ហ្នឹងហើយជូនពលរដ្ឋសិស្សសានុសិទ្ធបញ្ញវន្តទាំងអស់ខ្ញុំមិនមែនថាខ្ញុំភ្លេចទេបើខ្ញុំភ្លេចខ្ញុំមិនអឺបានមករៀនមកអីហ្នឹងខ្ញុំថាអូខ្ញុំភ្លេចខ្ញុំខ្ញុំអត់ភ្លេចទេដោយសារខ្ញុំមិនភ្លេចខ្ញុំបាទខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំថាឥឡូវអ្នកឯងនិយាយថាអូពួកឯងរស់ដោយសារថ្ងៃ7មករាហ៊ុនសែនតែនិយាយថាអូតកៅកើតពីមេអំបៅឯណានោះអញ្ចឹងបើខ្ញុំរស់ដោយសារថ្ងៃ7មករាខ្ញុំជាមនុស្ស អញ្ចឹងខ្ញុំត្រូវមើលតើវារស់ពិតប្រកបអត់ណាអញ្ចឹងបើខ្ញុំជាមនុស្សខ្ញុំមានខួរខ្ញុំអត់សัตว์ទេសัตว์វាស៊ីឆ្អែតបាត់ឃ្លានដេកលក់បាត់ខ្លាចមនុស្សមានខួរក្បាលអញ្ចឹងត្រូវមើលវាសមាមាត្រនឹងសង្គ្រោះកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ទេថ្ងៃនេះសំណួរដែលយើងចោទសួរសំខាន់យើងរស់រៀនមានជីវិតអីរស់រៀនឲ្យវាសមជាមនុស្សអត់អានេះដែលយើងចង់បញ្ជាក់ហ្នឹងហើយ អ្នកដែលមិនដឹងគុណ7មករាអ្នកទាំងអស់គឺជាជាមនុស្សពិតប្រាកដតែអ្នកដែលដឹងគុណ7មករា គឺសិតតែមនុស្សមាន តែខួបមានតែសរីរាង្គកាយជាមនុស្សតែ ខួរក្បាលជាអន់ជាងឆ្កែគេស៊ីទៀតយើងចំណុចនេះយើងមិនប្រមាថប្រមាថទេលោកស្រីសុភីប៉ុន្តែយើង ចង់ប្រាប់ទៅច្បាស់ថាក្នុងនាមជាមនុស្សនិងក្នុងនាមជាសត្វបាទក្នុងនាមជាមនុស្សក្នុងនាមជាសត្វ ខ្ញុំទទួលយកអ្វីដែលខ្ញុំខ្ញុំទទួលយកបានខ្ញុំអាចទទួលខ្ញុំហ៊ានស៊ីខ្ញុំហ៊ានសងហេតុអីបាញ់ថាខួរក្បាលអន់ជាងឆ្កែអង្គេស៊ីអន់ជាងឆ្កែឈួតពួកដែលគ្រប់គ្រង7មករាពួកដែលស្រឡាញ់7មករាឆ្កែពេលយើងចិញ្ចឹមឆ្កែយើងចិញ្ចឹមផ្ទះយើងយើងឲ្យវាស៊ីវាថែទាំផ្ទះយើងវាមើលយើងសពបែបយ៉ាងទាំងអស់តែពួក7មករាវារស់នៅលើទឹកដីខ្មែរវាមានបានដោយសារខ្មែរវាធ្វើអ្វីសពបែបយ៉ាងមានបុណ្យមានស័ក្តិមានកាយរស់រៀនជីវិតដោយសារខ្មែរ តែវាទៅអរគុណយួនអាហ្នឹងហើយខ្ញុំថាវាអន់ជាងឆ្កែគេស៊ីអាហ្នឹងអន់ជាងសត្វឆ្កែណាពីព្រោះអ្នកណាក៏ដឹងដែរ7មករាមិនមែនជាថ្ងៃដែលយួនមករំដោះយើងទេ7មករាជីវិតខ្មែរសល់ពីការសម្លាប់ណាអញ្ចឹងបានវាបាទណាអញ្ចឹងហើយអូន7មករាយ៉ាងម៉េចដូនតាយើងស្លាប់ដោយសារ7មករាព្រៃឈើយើងអស់ដោយសារពួក7មករា ទះសំបែងដីកោះសពបែបយ៉ាងទាំងអស់របស់យើងដោយសាររលីដោយសារពួក7មករាហើយយើងទៅដឹងគុណ7មករាអញ្ចឹងថាយើងអន់ជាងឆ្កែបើយើងអត់សិក្សាវាវាអត់ដឹងទេដល់យើងសិក្សាទៅយើងដឹងយើងដឹងថាស្អីសស្អីខ្មៅពិតប្រកបដែលតាក់ទងនឹងការរស់ឡើងវិញហ្នឹងណាអញ្ចឹងខ្ញុំសំណូមពរសាសនាសិទ្ធិបញ្ញវន្តទាំងអស់ខ្ញុំនិយាយនេះមិនមែនបង្កាច់បង្ខូចអ្នកណាទេ អឺតកតងនឹងអ្វីដែលកើតឡើងក្នុងប្រទេសកម្ពុជាខ្ញុំចង់និយាយបកស្រាយដោយសមរម្យថា យើងត្រូវសិក្សាច្បាស់លាស់ហើយចែកឲ្យដាច់នរណាមិត្តនរណាសត្រូវដែលតកតងនឹងចំណុចក្នុងនាមជាមនុស្សណាមិនមែនជាសត្វអាហ្នឹងប៉ុន្តែខ្ញុំចង់សំណូមពរពិសិដ្ឋយើងកុំឲ្យពលរដ្ឋយើងគិតគាត់ចេះគិតហើយប៉ុន្តែគាត់មិនទាន់គិតបានជ្រៅជ្រះទេ គាត់អត់ចង់ឲ្យយើងមកបញ្យលគាត់អត់ចង់មកយើងនិយាយគាត់ចង់ឲ្យយើងសំពងតែម្ដងព្រោះយើងនៅក្រៅប្រទេសយើងអាចនិយាយបានយើងអាចបកស្បែកបានយើងអាចនិយាយតាមការពិតទាំងអស់បានណាហើយយើងអត់មានចង់បានអ្វីទេគឺអ្វីដែលយើង ចង់បាន គឺយើងចង់បានឲ្យគាត់នៅក្នុងស្រុកខ្មែរហ្នឹងណាមានសេចក្តីសុខចង់ឲ្យប្រទេសយើងហ្នឹងណាមានលទ្ធិជាទឹកតែពិតប្រកបចង់ឲ្យបរណភាពទឹកដីរបស់យើងជារបស់យើងមិនមែនជារបស់ជនបរទេសទេអញ្ចឹងសូមឲ្យ អ្នកឯងទាំងអស់ហ្នឹងបងប្អូនពលរដ្ឋខ្មែរគឺគាត់ដឹងហើយភាគច្រើនគឺគាត់ដឹងតែម្ដងថារបបសពថ្ងៃគឺជារបបចោលយួនឈ្លានពានលៀបទឹកដីសម្រាប់យើងអញ្ចឹងសូមឲ្យពិសេសហ្នឹងកុំបញ្ចូលគាត់គឺគាត់យល់40ឆ្នាំគាត់យល់ហើយរស់ក្នុងក្រុមក្នុងរបបដាច់ការហ្នឹងសូមឲ្យពិសេសហ្នឹងបកស្បែកប្រឡាក់អំបិលពេលវេលានេះមិនមែនពេលលន់លន់តួគឺពេលវេលាពេលវេលាដែរបកស្បែកប្រឡាក់អំបិលហើយសំពងហើយចា យើងត្រង់កន្លែងនេះខ្ញុំជឿជាក់ថាពលរដ្ឋភិកច្រើនគាត់យល់ព្រោះសម័យនេះហើយសម័យវិទ្យាសាស្ត្រជឿនលឿនតែចំណុចដែលតាក់ទងនឹងរឿងចែកឲ្យដាច់នរណាមិត្តនរណាសត្រូវនេះវាមានសារៈសំខាន់ណាស់ចំពោះកម្ពុជាយើងណាហើយបើយើងមិនសិក្សាឲ្យច្បាស់លាស់ទេហ៊ុនសែននៅតែតែយកអារឿងអតីតកាលមកបោកអឺបន្លំបោកប្រាស់ដែលពាក្យសម្ដីថាដូចជា និយាយចុះនិយាយឡើងទៅលើករឿងអាអាអ្វីដែលតាក់ទងនឹងអតីតកាលនឹងយកមកបានប៉ុណ្ណឹងហើយចង់បានបណ្ណាទៀតស្អីសពបែបយ៉ាងទាំងអស់ដដែលដដែលនឹង30 40ឆ្នាំនិយាយតដដែលដដែលរឿងហ្នឹងហើយអត់ទេអញ្ចឹងទេសុំកាត់ឡើងបន្តិចពិសិដ្ឋថាបានប៉ុណ្ណឹងហើយចង់បានបណ្ណាទៀតអាភាសាហ្នឹងគឺយើងត្រូវនិយាយពួកអាសេបបែត្រឡប់ទៅវិញយើងយកភាសាហ្នឹងសួរវាត្រឡប់ទៅវិញ មានបានប៉ុណ្្នឹងហើយកាន់អំណាច40ឆ្នាំហើយអ្វីអ្វីមានសពបែបយ៉ាងទាំងអស់សួរចង់បានប៉ុណ្ណាចំពោះក្រុមមកក្តាប់ទូចពួក CAV ហ្នឹងប៉ុន្តែខ្មែរយើងចំពោះខ្មែរយើងពីទូទៅគឺអត់គ្រប់គ្រាន់ទេចង់បានប៉ុណ្្នឹងហើយចង់បានប៉ុណ្ណាទៀតគឺវាអត់គ្រប់គ្រាន់ព្រោះអីគាត់អត់មានតបានអ្វីទាំងអស់ពលរដ្ឋទីទូទៅគាត់អត់មានតបានអ្វីទាំងអស់គាត់មានតែជីវិតប៉ុន្តែជីវិតរបស់គាត់ក្រវេទនាតោកយ៉ាឈឺស្កាត់អត់មានអ្នកណាយកមើលថែទាំគាត់សំបីតែឈឺអត់មានប៉ូលីសមន្ត្រី រាជការដែលខំប្រឹងបម្រើជាតិដល់ពេលគាត់ឈឺដល់ពេលគាត់អត្រែតរដ្ឋាភិបាលអសមត្ថភាពអត់អាចចិញ្ចឹមគាត់បានចាស់ជរា ក្មេងកំព្រាសពបែបយ៉ាងដល់បើសិនគ្មានអង្គការមើលថែគាំទេរដ្ឋាភិបាលអត់អាចចិញ្ចឹមគាត់បានទេអញ្ចឹងយើងចង់បានរដ្ឋាភិបាលមួយ ដែលយកចិត្តទុកដាក់ពីអនាគតកូនចៅគាត់ពេលអនាគតគាត់ចាស់ទៅពេលគាត់ឈឺពេលគាត់ស្កាត់មានរដ្ឋាភិបាលមួយដែលយកចិត្តទុកដាក់គាត់ដែលរួចរៀបចំអនាគតឲ្យគាត់គឺពួកយើងខ្មែរយើងចង់បានអញ្ចឹងហ្នឹងហើយ អញ្ចឹងសូមឲ្យអភិសាហ្នឹងហើយសូមឲ្យអភិសាថាចង់បានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតអញ្ចឹងល្មមគ្រប់គ្រាន់ចោះចេញពីតំណែងមកបើយើងគ្មានសមត្ថភាពបើយើងអសមត្ថភាពបើយើងជឿកញ្ជះគេយើងជំពាក់គុណបំណុលគេសូមអញ្ជើញចោះចេញមកព្រោះប្រទេសខ្មែរមានខ្មែរជាច្រើនដែលគេមានសមត្ថភាពមានខ្មែរជាច្រើនដែលមានមនសិការជាតិតែចង់អភិវឌ្ឍពិតប្រាកដប៉ុន្តែក្នុងអាមកដាប់ទូចហ្នឹងឯងបើយើងជំពាក់គុណយួនកុំដឹកនាំបន្តទៅទៀតបើយើងជំពាក់គុណយួន គឺសូមឲ្យចោះចេញដើម្បីកុំឲ្យថ្ងៃមហន្តរាយដោយសារពួកអមក្រាប់តូចហ្នឹងល្មមគ្រប់គ្រាន់ហើយ40ឆ្នាំហើយមាសពេជ្រកែវកងប្រាក់កាសជីវិតសពបែបយ៉ាង40ឆ្នាំរស់លើកំណត់ទុកពលរដ្ឋខ្មែរអញ្ចឹងបានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតចោះមកកុំសម្លាប់គេកុំធ្វើបាបគេដើម្បីតែមហិច្ឆតារបស់ខ្លួន រឿងយើងឃើញថារឿងពាក្យសម្ដីហ៊ុនសែននិយាយហ្នឹងជារឿងមួយដែលមិនសមាមាត្រនឹងអ្វីទាំងអស់កើតឡើងនៅក្នុងប្រទេសកម្ពុជាហ្នឹងរហូតដល់សន្តិភាពគេហ្នឹងក្នុងតម្លៃណាការពីឲ្យបានអីហ្នឹងយើងយើងឃើញទាំងអស់រឿងអស់ហ្នឹងតែសំណួរវានៅចោតត្រង់កន្លែងថាប្រជាពលរដ្ឋយើងអឺគេបិទមាត់ឥឡូវនេះបើយើងនិយាយអាចំណុច សំខាន់ដែលតកតងនឹងគេបិទមាត់ហ្នឹងអឺជាចំណុចមួយដែល យើងមើលកលឹះតាក់ទងនឹងការរស់នៅរបស់ពលរដ្ឋហើយគេបិទមាត់គេធ្វើបាបគេចាប់ដាក់គុកអីនេះថ្មីថ្មីនេះយើងក៏លេចឃើញហ៊ុនសែនប្រើពាក្យសម្ដីក្រោយ ពីចូលឆ្នាំចិនហើយឬក៏ក្នុងកលៈទេសៈចូលឆ្នាំចិនណាយើងដឹងទាំងអស់គ្នាថាហ៊ុនសែនបានប្រើពាក្យសម្ដីរហូតដល់ថាភូមិគាត់នឹង ពីមុននឹងអឺ ចូលឆ្នាំហ្នឹងដូចមានមួយគ្រួសារពីរគ្រួសារឬបីគ្រួសារអីទេឥឡូវនេះស្ទើរតែពេញគ្រួសារពេញភូមិអស់ហើយណែចំណុចអស់ទាំងហ្នឹងវាជារឿងមួយដែលអយុត្តិធម៌ចំពោះជាតិសាសន៍កម្ពុជាយើងទាំងមូលបើយើងនិយាយតាក់ទងនឹងរឿងហ្នឹងនៅប្រទេសណាក៏ដូចប្រទេសណាគេមានច្បាប់រដ្ឋធម្មនុញ្ញគេចែងច្បាស់ដែលតាក់ទងនឹងការចូលឆ្នាំចូលអីទាំងអស់បើយើងក៏លេចមើលតាក់ទងរឿងហ្នឹងវាសិតតែជាចំណុចដែលរក្សា អធិបតេយ្យជាតិរក្សាវប្បធម៌អរិយធម៌របស់ខ្លួនណាហើយបើយើងក៏លេចមើលអាទិសដៅទាំងអស់នេះខ្ញុំចង់សួរសុភីដែរដែលតាក់ទងនឹងរឿងចូលឆ្នាំជាតិសាសន៍នីមួយមួយនេះសុភីបាននៅលោកស្រីសុភីបាននៅប្រទេសអាល្លឺម៉ង់ហ្នឹងតាក់ទងនឹងរឿងចូលឆ្នាំនេះបើខ្ញុំចង់សួរថាបញ្ហាចូលឆ្នាំលើសកលលោកទាំងអស់ជាតិសាសន៍ណាក៏ដូចជាតិសាសន៍ណាដែរ តែងតែមានច្បាប់រដ្ឋធម្មនុញ្ញចុះចំណែកបើយើងក៏លេខឃើញកម្ពុជាយើងរឿងតាក់ទងចូលឆ្នាំខ្មែរយើងហ្នឹងថាមានច្បាប់រដ្ឋធម្មនុញ្ញពិតប្រាកដហើយព្រោះឥឡូវថ្មីថ្មីថាចូលឆ្នាំចិនហ្នឹងក៏មានការមានច្បាប់ឲ្យឈប់ដែរ3 3ថ្ងៃនោះចូលឆ្នាំចិនដែរអឺចូលឆ្នាំខ្មែរដែរអញ្ចឹងសំណួរចោទសួរថានៅអាឡម៉ង់ហ្នឹងមានគេចូលឆ្នាំខ្មែរចូលឆ្នាំអីហ្នឹងគេឲ្យឈប់ដែរអត់ ខ្ញុំនិយាយពីរឿងចូលឆ្នាំវិញខ្ញុំមិនដឹងជាវាសាយពិតប្រកបទេនិយាយតាមត្រង់ហ្នឹងហើយខ្ញុំចូលឆ្នាំខ្មែរខ្ញុំអត់ចូលចូលឆ្នាំអឺរ៉ុបអត់ចូលចូលឆ្នាំចិនក៏អត់ចូលគឺខ្ញុំអត់មានឆ្នាំណាដែលត្រូវចូលទេហ្នឹងហើយអញ្ចឹងខ្ញុំអត់មានឆ្នាំដែលត្រូវចូលចាហ្នឹងហើយប៉ុន្តែ ដែលយើងរស់នៅក្នុងប្រទេសគេនេះណាគឺយើងទោះជាយើងមិនចូលឆ្នាំ ជាមួយគេក៏យើងត្រូវតែឈប់ក៏យើងត្រូវអមថាខ្ញុំធ្វើការគឺយើងត្រូវតែឈប់នៅក្មេងសាលាក៏ត្រូវតែឈប់ដែរព្រោះគេមានតែ ចូលឆ្នាំជាតិរបស់គេគេមានតែថ្ងៃបុណ្យជាតិរបស់គេគេអត់ខ្វល់ពីអ្នកឯងសះស្អីអ្នកឯងសះស្អីមកចូលឆ្នាំគឺគេអត់ខ្វល់ទេគេមានតែច្បាប់របស់គេចូលឆ្នាំគេពលរដ្ឋគេតែប៉ុណ្្នឹងឯងពលប្រទេសរបស់គេហ្នឹងហើយគេគេអត់ខលថាឯងមកប្រហែលលានអ្នកណាមកឯងមកប្រហែលលានអ្នកចូលឆ្នាំឯងឧទាហរណ៍ឥឡូវខ្មែរមាន5លានអ្នកនៅប្រទេសហ្មង ចាក់ទឹកថ្ងៃធ្វើចូលឆ្នាំគេអត់ខុសតែឯងមាន5លានអ្នកអ្នកឯងចូលឆ្នាំអ្នកឯងត្រូវធ្វើការធ្វើការតែម្នាក់ឯងមិនចង់ធ្វើការគេទេអ្នកឯងដាក់យកវ៉ាកងទៅចូលឆ្នាំម្នាក់ឯងឈប់នៅផ្ទះទៅអត់មានពាក់ព័ន្ធនេះជាមួយរដ្ឋាភិបាលគេទេគេអត់មានបើកចំហឲ្យអ្នកណាមួយអ្នកដែលយកអឺវាហៅថាយកប្រពៃណីរបស់ខ្លួនយកមកលោកឡំជាមួយនឹងច្បាប់របស់គេអត់មានទេតែយើងអាចជួបបានអញ្ចឹងតាក់ទងនឹងរឿងនេះសំណួរតតាក់ទងរឿងនេះសំណួរតទៅទៀតតាមពាក្យសម្ដីហ៊ុនសែនថាពីមុនអឺ ក្នុងភូមិគាត់ហ្នឹងគាត់ថាចូលឆ្នាំមួយគ្រួសារពីរគ្រួសារហើយឥឡូវនេះចូលស្ទើរតែពេញភូមិអស់ហើយអញ្ចឹងពាក្យសម្ដីនេះតើសុភីយល់យ៉ាងម៉េចដែរបាទចូលឆ្នាំអីចូលឆ្នាំចិនឬក៏ចូលឆ្នាំខ្មែរចូលឆ្នាំចិនចូលឆ្នាំចិនអញ្ចឹងបាននេះសាគាត់ហ៊ុនសែនលោកហ៊ុនសែនគាត់មោទនភាពគាត់គាត់មោទនភាពខ្មែរចិត្តរលាយហីណាខ្មែរចិត្តរលាយហ្នឹងហើយឡើងចូលឆ្នាំចូលឆ្នាំអានោះមានន័យថាអញ្ចឹងមែនអត់ អញ្ចឹងអាចបញ្ជាក់ពលរដ្ឋយើងមិនដែរបើហ៊ុនសែនលើកពាក្យនឹងមកនិយាយក្នុងនាមជារដ្ឋាភិបាលដែលតំណាងឲ្យជាតិសាសន៍មួយតកតងនឹងវប្បធម៌អរិយធម៌ដើម្បីបើយើងនិយាយថាកតបកិច្ចនឹងការទទួលខុសត្រូវអញ្ចឹងតែនិយាយកន្លងកន្លងអញ្ចឹងដូចខ្ញុំបាននិយាយជារឿយរឿយហ៊ុនសែនមិនមែនជាមេដឹកនាំរបស់ខ្មែរទេបើមនុស្សណាក៏ដោយសាសន៍ណាក៏ដោយ ដែលជាមេដឹកនាំរបស់គេគឺគេយកចិត្តទុកដាក់សពបែបយ៉ាងទាំងអស់ណាគេខ្លាចបាត់បង់ប្រទេសគេ គេខ្លាចរលីប្រពៃណីរបស់គេគេខ្លាចជនបរទេសមកយកស្វត្ថធម៌សិលធម៌មកលោកឡំគេគេខ្លាចទេដោយសារតែហ៊ុនសែនមិនមែនជាមេដឹកនាំរបស់ខ្មែរបានហ៊ុនសែនអត់ខ្វល់ហ៊ុនសែនគ្រាន់តែជាមេចោមេឃាតកោមេម៉ាហ្វីយ៉ាគេលើក បន្ទប់មកឲ្យធ្វើជាការពារខ្មែរ ខ្មែរណាស្នេហាជាតិមានមនសិការជាតិអីហ្នឹងតាម ចាក់តាមសម្លងចាក់ចាក់ដាក់គុកទៅប៉ុណ្្នឹងដែរហ៊ុនសែនអត់មានអត់អត់មិនមែនជាមេដឹកនាំទេហ៊ុនសែនជាមេចោរក្បត់ជាតិណាដូចអឺដូចខ្ញុំឧទាហរណ៍មួយចឹងណាខ្ញុំឧទាហរណ៍មួយឧទាហរណ៍នៅកោះមួយកោះមួយហ្នឹងគេអឺគេឈ្នះសង្គ្រាម បានកោះមួយហ្នឹងណាហ្នឹងហើយហើយស្រាប់ទៅហើយទៅគេយកហ៊ុនសែនទៅដាក់មើលកោះហ្នឹង ឲ្យមើលថែតោះកោះនឹងកុំឲ្យធ្វើអ្វីទាំងអស់ហើយនៅខ្លួននៅកោះនោះមានមនុស្សម្នាគេឲ្យមើលហ៊ុនសែនមើលតាមនុស្សនៅលើកោះនោះទេកុំឲ្យរត់ចេញពីនឹងឲ្យធ្វើអ្វីតាមធ្វើចង់តាមតាមតែគេចង់បានអញ្ចឹងហ្នឹងហើយអញ្ចឹងគេអត់ខ្វល់ទេហ៊ុនសែនអត់ខ្វល់ទេអត់ខ្វល់ថាអាអ្នកនៅក្នុងកោះនឹងធ្វើអីធ្វើអីក៏អត់ខ្វល់ព្រោះគាត់មើលតែមនុស្សកុំឲ្យរត់គាត់មើលតែមនុស្សកុំឲ្យទៅណាដូចអាចេដូចនិយាយដល់អាចេអញ្ចឹងអាចេពេលឃើញឆេះទៀតថាអាចេ អើទៅជួយរើអីវ៉ាន់អើទៅជួយយកអីវ៉ាន់មកភ្លើងឆេះផ្ទះអស់ហើយស្រាប់អាច័យគេទៅរើអីវ៉ាន់មកយកតែស្របុកមួនយកស្របុកអីមកគេសប្បាយចិត្តទេណាហ្នឹងហើយហើយដល់ពេលហើយគេមើលថាដល់ភ្លើងឆេះផ្ទះអស់គេមើលអាច័យបានគេអាច័យបានស្របុកមួនគេថាអូយសប្បាយចិត្តទៅវាបានវាបានយកស្របុកមួនកុំឲ្យភ្លើងឆេះផ្ទះហ្នឹងអាហ្នឹងដូចស្រុកខ្មែរអញ្ចឹងស្រុកខ្មែរហ៊ុនសែនមានកតាបកិច្ច គេឲ្យមើលតែខ្មែរការពារខ្មែរកុំឲ្យខ្មែរណាតដៃកុំឲ្យខ្មែរណាមានមនសិការជាតិមានសាហាជាតិត្រូវចាក់ចងត្រូវចាក់អីត្រូវរំបំបីខ្មែរសពតែព្រះគាត់តែហ៊ុនសែនណាអត់មានអត់មានដូចថាអត់មាន ជាមេដឹកនាំដែលយកចិត្តដាក់ពីអនាគតទេពីអនាគតខ្មែរទេគឺអត់មានសមត្ថភាពគឺអត់អរគុណច្រើនដែលបានឆ្លើយតាក់ទងនឹងសំណួរនេះហើយយើងចូលដល់តាក់ទងនឹងរឿងមួយអយុត្តិធម៌ហើយ អឺយើងក៏លេចឃើញទាំងអស់គ្នាថាអឺរឿងកម្មកណាកាវើអឺតកតនឹងកម្មកណាកាវើហ្នឹងវាលេចលឺពាក្យសម្ដីដែលប្រជាពលរដ្ឋយើងថាបើយើងនិយាយផ្ទាល់ដែលតកតនឹងលឺថា30 40ថ្ងៃឬ50ថ្ងៃមកហើយតកតនឹងស្ត្រី ខ្មែរយើងនឹងកម្មកណាកាវើនឹងឈោអ្នកខ្លះមានកូន ពស់ធំអីសពបែបយ៉ាងទាំងអស់ខ្ញុំមានការសោកស្ដាយណាស់តាក់ទងរឿងនេះដែល ក្នុងនាមខ្ញុំជាខ្មែរហើយកម្ពុជាជាស្រុកកំណើតខ្ញុំបណ្ដោយឲ្យស្ត្រីខ្មែរយើងពលរដ្ឋដែលមានផ្ទៃពោះមានអីទៅឈរហ្នឹងអញ្ចឹងបានថាសំណួរចោទសួរថាគាត់ចង់ទៅឈរណាស់ទៅឯគាត់មានពោះធំពោះអីហ្នឹងប៉ុន្តែនេះបើយើងក៏លេចឃើញរឿងអយុត្តិធម៌បងប្អូនក្នុងនាមជារដ្ឋាភិបាលដែលអឺសុកឥសានហ្នឹងតែងតែ អ្នកនាំពាក្យហ្នឹងតែនិយាយថារដ្ឋាភិបាលស្របច្បាប់ហើយបើយើងនិយាយថាស្របច្បាប់វាគួរតែក្នុងនាមកលាស់អណ្ដាតថាស្របច្បាប់បានន័យថាតំណាងឲ្យកម្ពុជាមិនចឹងតំណាងឲ្យពលរដ្ឋកម្ពុជាហើយបើតំណាងឲ្យពលរដ្ឋកម្ពុជាត្រូវតែដោះស្រាយរឿងហ្នឹងចុះហេតុអីសំណួរចោទសួរថា40ថ្ងៃ50ថ្ងៃហេតុអីមិនដោះស្រាយមូលហេតុអីអញ្ចឹងតកតងរឿងនេះតើ លោកស្រីសុភីយល់យ៉ាងម៉េចដែរបាទខ្ញុំជឿថា គេមិនអាចដោះស្រាយបានទេគេអត់អាចដោះស្រាយអត់តែម្ដងបើសិនគេចង់ដោះស្រាយគេដោះស្រាយតាំងពីមួយអាទិត្យពីអាទិត្យមុនធ្វើការកត់កម្មមកម្លេះហើយគេមិនត្រឹមតែមិនដោះស្រាយគេឥឡូវកំពុងតែរកលេសចាប់មេកោតកតទាំងអស់ហ្នឹងចោតប្រកាន់គាត់ណាអ្វីដែលគេចង់បាន ថាគាត់ជាស្អីស្អីស្អីអ្វីដែលគេចង់បានហ្នឹងណាឥឡូវហ្នឹងឬសូនចាក់4នាក់ទៀតថ្មីថ្មីអ្នកហ្នឹងហើយ គេប្រើល្បិចដើម្បីលោកស្រីឆ្លើយថាមិនដោះស្រាយចុះបើមិនដោះស្រាយរដ្ឋាភិបាលតំណាងឲ្យអ្នកណាចឹងខ្ញុំថាហើយថាគាត់មិនជារដ្ឋាភិបាលទេគាត់ជាមេចៅគាត់ជាមេមិនជារដ្ឋាភិបាលខ្មែរទេជាមេចៅប្លន់ប្លន់ជាតិប្លន់ទឹកប្លន់ដីប្លន់ទឹកខ្មែរវាទៅគ្រប់គ្រងអញ្ចឹងគេបើសិនជារដ្ឋាភិបាល ណាបើសិនជារដ្ឋាភិបាលគឺគេរកដំណោះស្រាយបានឯងគេរកដំណោះស្រាយគ្រប់ករណីទាំងអស់គេរកដំណោះស្រាយឲ្យតែគេមិនមែនជារដ្ឋាភិបាលជាមេចៅបាទបាទអរគុណច្រើនបាទអរគុណច្រើនអញ្ចឹងបងប្អូនឮហើយចម្លើយរបស់លោកស្រីសុសុភីគាត់ថាជាចំណុចមួយដែលតាក់ទងនឹងកម្ពុជាបើយើងនិយាយថាដូចសុកអេសានថាចេញពីការបោះឆ្នោតស្របច្បាប់អីនោះយើងក៏លេចមើលទៅវាត្រូវតែដោះស្រាយប៉ុន្តែផ្ទុយទៅវិញ អត់ដោះស្រាយអញ្ចឹងខ្ញុំក្នុងនាមខ្ញុំជា ខ្មែរតាក់ទងនឹងកម្ពុជាជាស្រុកកំណើតខ្ញុំចង់សំណូមពរសហជីពទាំងអស់ជាប្រទេសប្រធានសហជីពទាំងអស់ហើយកម្មករផ្សេងផ្សេងទៀតដែលតាក់ទងបើអាច ចូលរួមជាមួយនឹង Nagawer ខ្ញុំសូមអំពាវនាវសហជីពគ្រប់ទីកន្លែងទាំងអស់នៅ ក្នុងប្រទេសកម្ពុជា ចូលរួមទៀមទាឲ្យដោះលែងទី1គឺសហជីព ដែលចាប់យកទៅដាក់គុកហើយជាពិសេសកម្មករឥឡូវនេះដែលថាណែធ្វើបាបគាត់យកលេសកូវីដ19យកអីមកមកមកមកមកមកធ្វើបាបគាត់ទៀតតាក់ទងរឿងនេះណាដែលកម្ពុជាបច្ចុប្បន្នហ្នឹងបើយើងនិយាយថា សមាមិត្តហ៊ុនសែនបានប្រើពាក្យសម្ដីថារៀនរស់ជាមួយកូវីដនោះខែនេះបានយកលេសកូវីដនឹងមកទៀតបើយើងក៏លេខឃើញមេក្រុងមិនមេក្រុងអីណាហើយតាមពាក្យសម្ដីរបស់ កម្មករនៅក្នុងទីកន្លែងចាប់អីម្សិលមិញនេះតើរឿងទាំងអស់នេះលោកស្រីយល់យ៉ាងម៉េចដែរបាទខ្ញុំយល់ឃើញថាអ្វីដែលគេមិនរកដំណោះស្រាយឲ្យបានគេបង្កើតជាបញ្ហាចាប់សហជីពតំណាងសហតំណាងពលកោតកតទាំងអស់ហ្នឹងខ្ញុំយល់ឃើញថាគឺដើម្បីតែបំបែកវងបាតកោមិនឲ្យធ្វើបាតកម្មបន្តទៅទៀតគឺជាការយកផ្លេសគឺជាល្បិចគំរក់ដែលគេចង់បំបែកវងបាតកោ គេអត់អាចរកដំណោះស្រាយឲ្យគាត់បានទេពីព្រោះអីរកដំណោះស្រាយត្រូវចំណាយលុយត្រូវចំណាយលុយច្រើនអញ្ចឹងរដ្ឋាភិបាលហ៊ុនសែនក៏អត់មានលុយទេអត់មានលុយត្រូវចំណាយទេព្រោះអីលុយគឺមួយឆ្នាំមួយឆ្នាំគឺគេសុកចិត្តយកលុយណាទៅទៅការពារអំណាចរបស់គេគាត់សុកចិត្តយកលុយទៅចំណាយមកលើនៅសហរដ្ឋអាមេរិកក្នុងមួយខែប្រហែល60000ទេដើម្បីបង់មេធាវីណានឹងឲ្យមេធាវីឲ្យគេនិយាយពីកោតសើបការដឹកនាំរបស់គាត់គឺទៅចំណាយអ្វីៗដែលមើលទៅអាច អាចការពាររដ្ឋាភិបាលគេបានអាចទប់ស្កាត់នឹងអំណាចរបស់គេបានអញ្ចឹងគេសុខចិត្តយកលុយទៅចំណាយអញ្ចឹងចំណែកពលករយើងគឺជាមនុស្សតូចតាចដែលគេមិនឲ្យតម្លៃជីវិតយើងគេអត់ឲ្យតម្លៃអញ្ចឹងគេអត់ត្រូវការយកលុយមកចំណាយឲ្យពួកយើងទេណាតកតងនឹងការបងប្អូនដឹងហើយចម្លើយវាសមាមាត្រនឹងអ្វីដែលតកតងនឹងរឿងយល់នេះអញ្ចឹងយើងឃើញកលែកឃើញមួយទៀតបណ្ដោយឲ្យពេលវេលាបាត់បង់រហូតដល់ ជិត2ខែបើយើងនិយាយថា40ថ្ងៃ50ថ្ងៃឥឡូវថ្ងៃមុខបន្តទៅទៀតនេះវាចូលដល់ជិត2ខែហើយអញ្ចឹងបើយើងក៏លេចឃើញការយល់លេះនេះលើកទី1យើងក៏លេចឃើញថាឥឡូវនេះគេយល់លេះ COVID-19 លើកទី1យើងចងចាំថាគេចោតសហជីពកម្មករទាំងអស់នឹងមានពាក់ព័ន្ធជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលអីទៀតនោះមានការ ជួយអីណាសពបែជាភាសាអាភ័យវណៈវាវាចោតថាមានអនុក្នុងអីណា ជួយស្អីណាមកពីក្រៅមកពីអីណាគាត់ទៅឈរហ្នឹងអញ្ចឹងតកតងនឹងរឿងការចោតធ្វើបាបខ្មែរចង់ឲ្យរត់ចោលស្រុកអស់នេះមានន័យយ៉ាងម៉េចដែរលោកស្រីបើគិតទៅខ្ញុំសម្ដីរបស់ផែងវណៈផែងស្អីស្អីនេះខ្ញុំអត់ដែលឲ្យតម្លៃព្រោះពួកហ្នឹងមិនមែនជាធ្វើការក្នុងជួររដ្ឋាភិបាលគ្រាន់តែជាឆ្កែព្រោះដើម្បីការពារឆ្អឹងតែប៉ុណ្្នឹងឯងហ្នឹងហើយ អញ្ចឹងសម្ដីពួកហ្នឹងយើងអត់អាចយកមកមកនិយាយឬភាសាបានទេព្រោះវាសម្ដីវាអត់បញ្ចោតវាអត់បញ្ចោតគេដើម្បីការពារអំណាចធម្មតាអឺឆ្កែគេហៅគេឆ្កែឆ្កែល្អរបស់ពួក CP គឺគេតែងតែព្រោះតាមមេគេចង់បានគេតែងតែអឺបង្វែងដានអញ្ចឹងឯងអ្វីដែលខ្ញុំមើលឃើញរដ្ឋាភិបាលសម្លេងសំបីតែសម្លេងភាសាពួករដ្ឋាភិបាលក៏យើងអាច ក៏អត់អាចយកធ្វើជាការប៉ុន្តែសិតតែពួកអាត់ដូចអីចិនគេបានថាម៉ែពួកអាត់ប្រច្រាស់ទៅហ៎ធ្វើអ្វីក៏ដោយអត់តែបានខុសត្រូវអត់មានតែក្នុងនាមជារដ្ឋាភិបាលជាមេដឹកនាំគេយកជុតយកចិត្តទុកដាក់ទទួលខុសត្រូវនឹងអាយុជីវិតទទួលខុសត្រូវនឹងអ្វីដែលពលរដ្ឋគឺអត់ដែរទទួលខុសត្រូវមានតែចោទប្រកាន់គ្នាទៅវិញអញ្ចឹងវាអត់ចម្លែកទេអារដ្ឋាភិបាលអត់ចម្លែកទេហ្នឹងហើយការចោទប្រកាន់គឺជាការបញ្ចប់នឹងអ្វីដែលពលរដ្ឋចង់បាន គឺគេចូលចិត្តអត់រកដំណោះស្រាយប៉ុន្តែគេចូលចិត្តចោតត្រឡប់មកវិញដើម្បីតែបញ្ចប់នឹងអ្វីទាំងអស់ហ្នឹងហើយអឺតកតងនឹងការយកលេសនេះទៀតរបស់យើងឃើញថាគ្រប់កាស៊ីណូទាំងអស់ដែលតកតងនឹងច្បាប់ជាតិនិងអន្តរជាតិវាតែងតែមានពាក់ព័ន្ធនឹងជនបរទេសសពបែបយ៉ាងទាំងអស់អញ្ចឹងហើយតាមក្រមហ៊ុននេះយើងដឹងរឿងហ្នឹងតែអ្វីដែលលក្ខខណ្ឌការកតបកិច្ចនិងការទទួលខុសត្រូវគឺម្ចាស់ ស្រុកនឹងបើយើងនិយាយថារដ្ឋាភិបាលអ្នកដឹកនាំប្រទេសជាអ្នកទទួលខុសត្រូវមិនចឹងដែលចុះហត្ថលេខាហ្នឹងអញ្ចឹងអ្វីដែលអត់ចោតទៅលើបរទេសក្រុមហ៊ុននេះក្រុមហ៊ុននោះបានទេវាយើងដឹងទាំងអស់គ្នាព្រោះយើងអឺជាជនជាតិខ្មែរកើតនៅលើទឹកដីខ្មែរទៅធ្វើការចិញ្ចឹមជីវិតអីសពបែបយ៉ាងទាំងអស់វាអាស្រ័យនឹងរដ្ឋាភិបាលថ្នាក់ដឹកនាំហើយជាមួយថ្នាក់ដឹកនាំយើងឥឡូវនេះឃើញថាអឺ អ្វីទាំងអស់បដ ாய் ឲ្យពេលនឹងបាត់បង់ទៅ30ថ្ងៃ40ថ្ងៃ50ថ្ងៃឲ្យធ្វើធ្វើទៅធ្វើអត់ដឹងអត់លឺអញ្ចឹងអឺសំណួរចោទសួរថាតើមានស្អីនៅពីក្រោយខ្នងទេដែលដែលដែលអត់អត់ជាដំណោះស្រាយអញ្ចឹងហើយតែងតែនិយាយថាខ្លួនជានាយករដ្ឋមន្ត្រីខ្លួនជារដ្ឋាភិបាលស្របច្បាប់តើចំណុចនេះអាចបញ្យល់ពលរដ្ឋបែបម៉េចបាទ អាបញ្ហានៅក្រោយខ្នងណាគេនៅក្រោយខ្នងបើយើងនិយាយចឹងពិសេសកំណត់ខ្ញុំគិតឯណាខ្ញុំគិតឃើញថាឥឡូវឧទាហរណ៍ខ្ញុំខ្ញុំទៅរកស៊ីនៅស្រុកខ្មែរខ្ញុំទៅបង្កើតអាស្អីក្រុមហ៊ុនលបែងអីហ្នឹងណាឧទាហរណ៍ចឹងណាហ្នឹងហើយហ្នឹងការវើជារបស់ខ្ញុំហ្នឹងហើយហើយបើសិនជាខ្ញុំ ទៅបង្កើតរវងលបែងហ្នឹងបើខ្ញុំចំណេញក្នុងមួយឆ្នាំមួយឆ្នាំរាប់ពាន់លានដុល្លារចូលក្នុងខាសរបស់ខ្ញុំពលករគេធ្វើបាតកម្ម ឲ្យឲ្យដូចថាអ្វីដែលយើងអាចសញ្ញាមួយគេបានគឺយើងអាចចំណាយបានហើយបើសិនជាអ្វីដែលយើងអាចចំណូលយើងមួយចំណូលយើងបានច្រើនយើងអាចក៏អាចចំណាយបានដែរពីព្រោះអីក៏យើងត្រូវការពលករទាំងអស់ហ្នឹងមកធ្វើការឲ្យយើងដើម្បីតែរកចំណូលចូលខាសរបស់ខ្ញុំចុះបើសិនជាណាយើងឃើញតែលុយចូលហើយអត់មានពលករធ្វើការឲ្យតែយើងអត់មានចំណាយតើមានអាណាគេធ្វើការឲ្យយើង ដើម្បីឲ្យបានចំណូលបាទដល់នោះពលរដ្ឋយើងយល់យល់ទាំងអស់គ្នាប៉ុន្តែខ្ញុំចង់សំណួរចូលទៅសួរលើកតបកិច្ចនិងការទទួលខុសត្រូវរបស់រដ្ឋាភិបាលប៉ុន្តែខ្ញុំគាត់ឆ្លើយចាប់ឯងហ្នឹងហ្នឹងហើយហើយហ្នឹងហើយហើយបើសិនជា ខ្ញុំអត់ជាប់ចិត្តទុកដាក់នឹងពលករទាំងអស់ហ្នឹងណាដែលខ្ញុំជាតកែអញ្ចឹងរដ្ឋាភិបាលមានកតបកិច្ចរដ្ឋាភិបាលមានកតបកិច្ចរដ្ឋាភិបាលអនុញ្ញាតឲ្យខ្ញុំបង្កើតរោងលបែងក្រុមហ៊ុនលបែងហ្នឹង រដ្ឋាភិបាលមើលឃើញថាអូខេឥឡូវខ្ញុំបង្កើតរោងក្រុមហ៊ុនលបែងហ្នឹងអញ្ចឹងបើខ្ញុំគ្មានសមត្ថភាព បងឲ្យពលករទាំងអស់គ្នាអញ្ចឹងរដ្ឋាភិបាលត្រូវបញ្ចប់ អាជីពរបស់ខ្ញុំត្រូវបញ្ចប់ក្រុមហ៊ុនរបស់ខ្ញុំត្រូវឲ្យខ្ញុំបញ្ចប់ដេញខ្ញុំត្រឡប់ទៅស្រុកវិញឯងណាតែរាល់ថ្ងៃនេះគឺរដ្ឋាភិបាលគេមិនបានណាបញ្ចប់ខ្ញុំគេមិនបានរកដំណោះស្រាយជូនពលករគេមានតែរករឿងពលករថែមអញ្ចឹងបានថាខ្ញុំដែលជាតកែ ហេតុអីបានគេរដ្ឋាភិបាលមកគ្រប់គ្រងខ្ញុំដោយសារតែខ្ញុំអត់បងលុយឲ្យពលករខ្ញុំបងលុយឲ្យអាកកឲ្យឲ្យឲ្យគេហៅម្ចាស់ផ្ទះអាម្ចាស់ផ្ទះអាមានអារដ្ឋាភិបាលហ្នឹងហើយអារដ្ឋាភិបាលអញ្ចឹងហើយខ្ញុំនឹងរដ្ឋាភិបាលត្រូវគ្នាធ្វើបាបពលករហ្នឹងឬមួយខ្ញុំសូមកាត់តិចអញ្ចឹងមានន័យថាបច្ចុប្បន្នហ្នឹងកតាបកិច្ចនឹងការទទួលខុសត្រូវពាក់ព័ន្ធនឹងអំពើពុករលួយអាហ្នឹងចឹងរដ្ឋាភិបាលចង់រដ្ឋាភិបាលអំពើពុករលួយហ្នឹងវាពាក់ព័ន្ធនឹងគ្នាហើយឬក៏អញ្ចឹង ឬក៏ណាថៅកែ Nagavel ហ្នឹងមិនមែនជាជនបរទេសគ្រាន់តែខ្ចីឈ្មោះ យកគេយកគេមកដាក់ប៉ុន្តែឈ្មោះប្រកបគឺក្រុមហ៊ុនតកូលហ៊ុនហ្នឹងឯងជាអ្នកគ្រប់គ្រងបើសិនបងប្អូនបងប្អូនឮហើយទាំងអស់គ្នាតាក់ទងនឹងអ្នកណានៅ ពីក្រោយខ្នងនេះជាចម្លើយឆ្លើយការពិតដែលក្នុងនាមជារដ្ឋាភិបាលដែលអ្នកនាំពាក្យតែងតែនិយាយថាស្របច្បាប់ស្របច្បាប់ ហើយអត់ដោះស្រាយរឿងបញ្ហាកម្មករ Nagaver រឿងមួយទៀតដែលយើងមើលឃើញអំពីបញ្ហាទុកសោកវេទនារបស់កម្មករ30 40ថ្ងៃ50ថ្ងៃនេះអឺយើងដឹងថាអឺកូនគេកូនយើងប្រពន្ធគេប្រពន្ធយើងអីទាំងអស់គ្នាយើងដឹងទាំងអស់គ្នារឿងអស់ហ្នឹងណាអញ្ចឹងអ្វីដែលដែលជាដំណោះស្រាយខ្ញុំចង់និយាយថា បើរដ្ឋាភិបាលនឹងអត់ដោះស្រាយណាអញ្ចឹងកតាបកិច្ចដែលតាក់ទងនឹងនឹងឈ្មោះស្របច្បាប់នោះតើរដ្ឋាភិបាលជារដ្ឋាភិបាលរបស់អ្នកណាវិញបើបើបើទស្សនៈខ្ញុំត្រូវមានទស្សនៈបែបម៉េចបាទអាចចំណុចហ្នឹងបើដោះស្រាយវិញថាគេអត់ប្រកដំណោះស្រាយឲ្យទេ គឺជារដ្ឋាភិបាលចោលមិនមែនទាំងមនាកាវើនឹងទេតាំងពី អឺផ្លូវទៅវិញស្រីគេបាញ់ពលកកម្មករ កម្មការិនីបាញ់គេស្លាប់ហើយនឹងខ្លួនឯងបាញ់គេស្លាប់ហើយចោតណាបពប្រឆាំងអឺឡូវបើបើអឺពាក្យសម្ដីផ្ដាច់ចុងក្រោយថាអត់ដោះស្រាយអញ្ចឹងបោះឆ្នោតខាងមុខនេះអឺខ្ញុំចង់សួរថាតើបោះឆ្នោតខាងមុខនេះពលរដ្ឋខ្មែរគួរគួរគួរធ្វើយ៉ាងម៉េចឥឡូវនេះ តកតងលោកស្រីមានទស្សនៈបែបម៉េចបាទចំពោះខ្ញុំវិញហ្នឹងហើយខ្ញុំជឿថាពលរដ្ឋខ្មែរ90%គឺគាត់ដឹងហើយរដ្ឋាភិបាលសប្តាហ៍គឺជារដ្ឋាភិបាលចោលហ៊ុនសែនគឺជាមេឃាតកហ៊ុនសែនគឺជាមេម៉ាហ្វាហ៊ុនសែនអត់ដែលជាប់ឆ្នោតទេពលរដ្ឋអត់បោះឆ្នោតឲ្យទេអញ្ចឹងបោះឆ្នោតនៅខាងមុខនេះខ្ញុំជឿថាហ៊ុនសែននឹងប្រើល្បិចធ្វើយ៉ាងម៉េចក៏ដោយបំបីខ្មែរតទៅទៀតហើយ ណាឬក៏ហ៊ុនសែនក្នុង ក្នុងនាមខ្ញុំជាជនជាតិខ្មែរទោះបីខ្ញុំរស់នៅទីណាក៏ដោយខ្ញុំមិនអាចបិទភ្នែកហើយមិនអាចអឺភ្លេចថាកម្ពុជាជាស្រុកកំណើតខ្ញុំបានទេពីព្រោះខ្ញុំឃើញជាតិសាសរបស់ខ្ញុំដែលនៅ ក្នុងប្រទេសកម្ពុជាទោះបីគេមិនមែនកូនខ្ញុំមិនមែនសាច់ញាតិខ្ញុំប្រពន្ធខ្ញុំអីក៏ដោយប៉ុន្តែ វាជាចង់និយាយថា វាជាប្រទេសខ្ញុំជាតិសាសរបស់ខ្ញុំអញ្ចឹងបើខ្ញុំក៏លេចឃើញតាក់ទងនឹងរឿងទាំងអស់នេះខ្ញុំចង់សំណូមពរសាសនាសិទ្ធបញ្ញវន្តទាំងអស់ឲ្យកលេចមើលជ្រើសរើសផ្លូវណាដែលយើងអបង្ហាញនរណាមិត្តនរណាសត្រូវចែកឲ្យដាច់ថានរណាមិត្តនរណាសត្រូវកលតិស័កការបោះឆ្នោតខាងមុខនេះណាខ្ញុំសូមសំណូមពរប៉ុណ្ណឹងបាទអញ្ចឹងខ្ញុំសូមសួរពិសិដ្ឋកន្លែងហ្នឹងពិសិដ្ឋនិ ពីរដងបីដងមិនថាឲ្យចែកដាច់អ្នកណាមិត្តអ្នកណាសត្រូវអញ្ចឹងមិនថាពិសិដ្ឋដឹងយ៉ាងច្បាស់អ្នកណាមិត្តអ្នកណាសត្រូវអញ្ចឹងចង់ឲ្យពិសិដ្ឋនិយាយតែម្ដងបាច់ឲ្យពលរដ្ឋគិតទេក្នុងក្នុងនាមខ្ញុំក្នុងនាមខ្ញុំជាខ្មែរខ្ញុំប្រយ័ត្នម្ដងទៀតកម្ពុជាជា ស្រុកកំណើតរបស់ខ្ញុំ ជាតិសាសនាក៏មិនដែលភ្លេចស្រុកកំណើតដែរបងប្អូនលើកលែងតែសัตว์អញ្ចឹង ចំណុចចែកឲ្យដាច់នរណាមិត្តនរណាសត្រូវបងប្អូនណាយើងត្រូវតែចេះតាមដាននយោបាយឲ្យច្បាស់ហើយក៏លេខឃើញអឺនរណាដែលបំផ្លាញជាតិនរណាដែលបោកប្រាស់យើងយើងត្រូវចែកឲ្យដាច់ចំណុចហ្នឹងណាមិនមែនចំណាយពេលតាក់ទងនឹងរឿងឧទាហរណ៍ថាជាក់ស្ដែងឥឡូវនេះបើយើងក៏លេខមើលអាហ្នឹងវាចូលដល់ រឿងគឹមសុខាសំរងស៊ីជាមនុស្សតែមួយអានោះខ្ញុំឧទាហរណ៍ណាគឹមសុខាសំរងស៊ីជាមនុស្សតែមួយ នៅពេលគេអឺជាតិអន្តរជាតិទាំងអស់ចោចង់និយាយថាសួររោគគណៈបកសង្គ្រោះជាតិគេដើរទៅសួររោគសំរងស៊ីទេ គេមិនសួររោគប្រធានគឹមសុខាមិនចឹងហើយចុះបើគឹមសុខា គេយកពាក្យអហិង្សាមួយទៅថាហោប្រៀបបាននឹងបើយើងនិយាយថា សត្វស៊ីឆ្អែតបាត់ឃ្លានដេកលក់បាត់ខ្លាចអញ្ចឹងបើយើងក៏លើឃើញអាហ្នឹងថាតើពលរដ្ឋដែលចង់បានការផ្លាស់ប្ដូរនេះយើងត្រូវធ្វើមិនបងប្អូនបើប្រធានគណៈបពប្រឆាំងស៊ីឆ្អែតបាត់ឃ្លានដេកលក់បាត់ខ្លាចអញ្ចឹងហើយហើយយើងយើងគួរថាយើងចង់បានការផ្លាស់ប្ដូរមិនអញ្ចឹងខ្ញុំសំណូមពរសរសើរនិស្សិតបញ្ញវន្តទាំងអស់មានច្រកណាទៅរួចប្រមូលផ្ដុំគ្នាដោយសមោចអញ្ចឹង ទៅគ្រប់គ្រងបង្ហាញអន្តរជាតិបង្ហាញពិភពលោករួបរวมគ្នារួបរวมគ្នាចំណុចមួយឥឡូវឧទាហរណ៍ឥឡូវនេះគេចេះមានពាក្យចោតមួយទៀតចោតថាអូគណៈបកភ្លើងទៀននឹងសំរងស៊ីនៅពីក្រោយនៅពីមុខនៅពីក្រោយអីណាឥឡូវខ្ញុំស្មាទោសខ្ញុំខ្ញុំចង់និយាយឲ្យខ្លីថាអត់ពីសំរងស៊ីទៅអត់ចេះរស់ទេសំរងស៊ីគាត់អមតៈហ្មងត្រឹមត្រូវចេះតែចោតហ្នឹងហើយ ព្រោះខ្មែរយើងឥឡូវនេះគាត់ចង់បានការផ្លាស់ប្ដូរណាគាត់ឆ្អែតហើយ40ឆ្នាំហើយគាត់ឆ្អែតឆ្អល់ហើយខ្ញុំយល់រឿងអញ្ចឹងបានខ្ញុំសំណូមគាត់ចែកឲ្យដាច់នរណាមុតនរណាសត្រូវអញ្ចឹងខ្ញុំចង់ឆ្លើយកន្លែងហ្នឹងតែត្រូវមិនត្រូវសូមបងប្អូនអធិស្ឋានអ្នកណាមិត្តអ្នកណាជាសត្រូវណាយើងអត់និយាយពីយួនទេយួនយើងយួនយើងផាត់ទុកម្ដង យល់វាទុំម្ដងព្រោះយួនវាមកលេបទឹកដីខ្មែរវាអត់ចេញមុខមកវាលាក់មុខនៅពីក្រោយរដ្ឋាភិបាលហ៊ុនសែនរាល់ថ្ងៃហ្នឹងណាអញ្ចឹងយើងមិនយើងសពថ្ងៃនេះគឺយួនវាប្រើល្បិចហើយល្បិចទៀតគឺយកខ្មែរឆ្លោះជាមួយខ្មែរខ្មែរកាប់ចាក់គ្នាខ្មែរដណ្ដើមដីគ្នាខ្មែរតាមពិតគឺមិនយើងមិនឆ្លោះជាមួយខ្មែរគឺយួនយើងឆ្លោះជាមួយយួន ដែលលាក់នុកមុខនៅពីក្រោយហ៊ុនសែនគឺពួក CP ខ្ញុំចង់និយាយថា អ្នកណាបិទអ្នកណាសត្រូវពួក CAP យើងមិនមែនចាត់ទុកខ្មែរជាសត្រូវប៉ុន្តែគណៈបកគណៈបកដែលយួនវាបង្កើតតាំងពីឆ្នាំ1951មកម្លេះពួក CAP គឺជាគណៈបកយួនដែលវាបង្កើតមកប្រឡំខ្លួនធ្វើជាខ្មែរនេះហើយគឺជាសត្រូវរបស់ខ្មែរតែបើខ្មែរណាដែលនៅក្នុងសង្ងំពួក CAP ដែលគាត់មិនដឹងខ្លួនវាយើងមិនចាត់ទុកខ្មែរខ្លួនឯងជាជាជាសត្រូវទេប៉ុន្តែមេដឹកនាំពួកហ៊ុនសែននឹងឯងហ៊ុនសែនជាខ្មែរ ដែលយួនលើកបន្តមកជួយជាមេរបស់ខ្មែរកំពុង តែ បង្កើតខ្មែរឲ្យឆ្លោះជាមួយខ្មែរកັບចាក់គ្នាអញ្ចឹងហ៊ុនយើងមិនមែនថាហ៊ុនសែនជាសត្រូវទេយួនដែលលាក់មុខពីហ៊ុននៅពីក្រោយហ៊ុនសែនគឺជាសត្រូវរបស់យើងបងប្អូនណាសត្រូវរបស់យើងគណៈបក CP ជាសត្រូវរបស់យើងក៏ប៉ុន្តែមួយទៀតសត្រូវមួយទៀតសត្រូវដោយមិនដឹងខ្លួនរបស់ខ្មែរ គឺគណៈបកណា ដែលគេបង្កើតថ្មីថ្មោងហើយបង្វៃប្រហាកំទេចសង្គ្រោះជាតិដែលបង្កើតគណៈបកហើយគោលដៅអត់ទៅវៃជាមួយពួក CP ហ៊ុនសែនតែមកវៃជាមួយពួកសង្គ្រោះជាតិវៃប្រហាលោកសំរងស៊ីពួកនោះក៏ជា សត្រូវរបស់យើងដែរវាខ្លាយជាយួនដោយមិនដឹងខ្លួនវាយក យើងធ្វើជាសត្រូវវាមិនយកយើងធ្វើជាសត្រូវវាបង្កើតបញ្ហាជាមួយយើងអត់ឈប់អត់ឈប់ពួកនោះហើយក៏ជាសត្រូវនឹងយើងដែរ ណាប៉ុន្តែមិនមែនសត្រូវស៊ីសាច់ខត់ឈាមគ្នា គឺសត្រូវនឹងនយោបាយនឹងពាក្យសម្ដីដែលវាយផាងគ្នារាល់ថ្ងៃហ្នឹងហ្នឹងហើយនឹងក៏ជាសត្រូវពួកនោះវាជាវាជាសត្រូវយើងដោយមិនដឹងខ្លួនវាខ្លាយទៅជាសត្រូវជាមួយខ្មែរដោយមិនដឹងខ្លួនដោយទៅបង្កើតគណៈបកដោយទៅគ្រប់គ្រងពួក CAP ពួកអនុហើយមហន្តរាយដល់ជាតិយើងទាំងអស់គ្នាណាហ្នឹងហើយបាទត្រឹមត្រូវហើយបាទតាក់ទងរឿងនេះយើងដឹងហើយបើយើងនិយាយចុចចំណុចមួយទៀតតាក់ទងនឹងថា ខ្មែរយើងជាតិសាសតែមួយសួរថាណាចង់សម្លាប់គ្នាឯងបងប្អូននេះហ្នឹងដែលជាចំណុចសំខាន់ណាព្រោះថាបងប្អូនយើងកូនចៅយើងយើងចង់សម្លាប់គ្នាឯងហ្មងមនុស្សកូនយើងចៅយើងបងយើងប្អូនយើងគ្នាឯងទោះរស់នៅទីណាក៏ដោយប្រទេសខ្មែរតែមួយជាតិបាត់តែមួយយើងចង់សម្លាប់គ្នាយើងប៉ុន្តែអ្វីដែលតកតងនឹងចំណុចនេះខ្ញុំចង់បញ្ជាក់ថាពាក្យថាចែកឲ្យដាច់ណាមិត្តណាសត្រូវក្នុងនិយាយនៅពេលនេះ ពីព្រោះវាមានទិសដៅមួយដែលខ្ញុំកំណត់សម្គាល់របស់ខ្ញុំផ្អែកទៅលើទង្វើនេះផ្អែកទៅលើទង្វើបែបមិនទង្វើតកន្លែងថាដែលខ្ញុំតែតែនិយាយពាក្យសម្ដីមួយថាពួកហ្នឹងគ្រាន់តែនិយាយខ្មែរស៊ីបាយខ្មែរអាចលើទឹកដីខ្មែរប៉ុន្តែទង្វើមិនមែនខ្មែរបើពួកវាខ្មែរឧទាហរណ៍ជាក់ស្ដែងកម្មករ Nagaver វាដោះស្រាយអាប្រាក់ប្រមាណលៀនប្រមាណកោតនឹងមិនងាប់យុទ្ធតាមិនហ្មងណាស្ត្រីពងឈរណា 30 40 50ថ្ងៃជុំមិនដោះស្រាយគាត់ទៅតន់ដង្ហើមមានតន់គាត់មានជីវិតនៅរស់អញ្ចឹងបានគេថាមនុស្សដល់ពេលងាប់ហ្នឹងមិនស្ដាយដល់ពេលអាគ្នានៅរស់អត់ជួយណាអត់តន់កន្លែងហ្នឹងពីសិនខ្ញុំខ្ញុំនិយាយថាទាំងទូនទង្វើទង្វើរបស់រដ្ឋាភិបាលបច្ចុប្បន្នអ្នកឯងរងថ្ងៃហ្នឹងបើមិនដោះស្រាយរឿងណាកាវើអ្នកឯងពួកឯងអ្នកឯងខ្ញុំរដ្ឋាភិបាលសើយួនមិនខ្មែរទេបើខ្មែរគេដោះស្រាយឲ្យខ្មែរ ចឹងអ្នកឯងបោកប្រាស់ទាំងស្រុងរឿងអស់ហ្នឹងពិសេសមួយថោកបំផុតពិសេសឯងមានពិសេសឯងមានដឹងអត់មានដឹងអត់យួនណាខ្មែរយើងខ្មែរកម្ពុជាក្រមខ្មែរខ្លះគឺគាត់ទៅទៅជាយួនអស់គាត់ចេះខ្មែរកម្មខ្មែរកម្ពុជាក្រមហើយមើលទៅខ្មែរកម្ពុជាក្រមដូចយួនចឹងព្រោះវា60ឆ្នាំមកដែរក្នុងកណ្ដាប់ដៃគេចំណុចហ្នឹងហើយដែលជារឿងថោកទាបមួយអាណានិគមទាំងអស់តាមខ្ញុំមើលប្រវត្តិសាស្ត្រហើយសិក្សាគេមិនដែរលេបទាំងរស់ដូចយួនចឹងទេចាយួនចង់តិចតែខ្ញុំចង់និយាយបន្តិច សប្តាហ៍នេះថ្ងៃកម្ពុជាក្រមយុវជនកូនចៅខ្មែរកម្ពុជាក្រមគឺចូលធ្វើការទាហានយួនធ្វើជាទាហានយួនវាយកទាហានទាំងអស់ហ្នឹងហើយមកមកមកវាយវាយវាយវាយវាយវាយវាយជាមួយទាហានខ្មែរយើងមកសម្រាប់ខ្មែរយើងវាមិនមែនទាហានយួនគឺខ្មែរកម្ពុជាក្រមទេណាចូលធ្វើទាហានយួនមកមកសម្រាប់ខ្មែរមកធ្វើមកវាយសម្រាប់ខ្មែរយើងតាមខ្មែរកដាលនេះអញ្ចឹងបានថាយើងក្នុងនាមជាជាតិសាសន៍មួយត្រូវសិក្សាច្បាស់បើយើងអឺ មិនសិក្សាច្បាស់ទេមិនយកត្រូវយករូបមន្តមួយជីកស្មៅជីកទាំងរឹសទើបយើងបានសុខអាហ្នឹងរឿងរងមួយទៀតតែតាក់ទងចំណុចរូបមន្តមួយទៀតថាបើចង់បានសុខតជីកស្មៅជីកទាំងរឹសតែបើខ្ញុំចង់និយាយថាតាក់ទងនឹងអាណានិគមបែបថ្មីអឺអូខ្ញុំមើលប្រវត្តិសាស្ត្រតាក់ទងអាណានិគមនេះខ្ញុំចង់និយាយថាគ្មានប្រទេសណាគេលេបទាំងរស់ដូចដូចដូចយួនគ្រប់គ្រងកម្ពុជាក្រោមទេ បិទទាំងវប្បធម៌អរិយធម៌ភាសាកំណើតគេបិទទាំងអស់ឃើញបងប្អូនអត់ឲ្យគេរៀនគេសូត្រឲ្យគេចេះដឹងលេបគេអាទាំងរស់លេបគេមិនបានហើយទៅដូរឈ្មោះគេដូរឈ្មោះគេបានដូរឈ្មោះភូមិឃុំស្រុកគេអីឲ្យជាតិសាសមួយហ្នឹងអីក៏ចឹងបានថានិយាយទៅវាវាវាដូចដូចថាបើយើងនិយាយថាអង្គរវត្តឃើញទេចៅមិនឆ្លើយថាចៅឃើញទេអានោះវាដល់ចំណុចនឹងទៀតឃើញទេ ត្រឡប់មកវិញទៀតឃើញបងប្អូនយើងនិយាយរឿងប្រវត្តិសាស្ត្រថាយើងចេះថាចេះចេះតេះឌីលគេក្មេងចំនួនក្រោយឯងប៉ុន្តែគ្រាន់តែបើយើងក៏លេចមើលតាក់ទងនឹងរឿងអាណានិគមដែលសភៅគេសរសេរទុកគ្មានអាណាគេលេបទាំងរស់ដូចដូចយួនលេបកម្ពុជាក្រោមអញ្ចឹងធ្វើបាបគេធ្វើបាបគេលេបគេទាំងរស់ហ្មងស្អីវប្បធម៌អរិយធម៌គេមាននៅលើទឹកដីកំណើតគេ ដូនតារបស់គេធ្វើបាបគេហួសហេតុពេកហើយចូលមកបឹងតលេសាបខ្លួនឯងមកមកមកស៊ីនឹងអាចនឹងបង្កើតសាលារៀនរៀនពេញប្រទេសកម្ពុជាបង្កើតសមាគមអាណាធិបតេយ្យពិសេសខ្ញុំសូមយើងគិតមើលចឹងបាននិយាយទៅខ្ញុំសូមកាត់តិចហ្នឹងហើយខ្ញុំនិយាយតាមត្រង់ទៅខ្ញុំមិនខ្ញុំមិន កាន់ជើងយួនទេខ្ញុំអត់កាន់ជើងយួនទេខ្ញុំស្អប់យួនដូចគ្នាចឹងរដ្ឋាភិបាលយួនដែលធ្វើបិចធ្វើថ្មៃឆ្លុះគ្នាស្បាត់ទឹកដីអីគឺរដ្ឋាភិបាលយួនណាតែវាមិនសំខាន់នៅលើយួនទេសំខាន់នៅលើយើង ខ្មែរយើងយើងដឹងថាយួនវាជាចៅប្រវត្តិសាស្ត្រយើងដឹងជាយួនជាចៅឆ្លៀនពៀនសម្រាប់ខ្មែរទាំងពូទាំងអីសពតែយើងដឹងគ្រប់គ្នាទាំងអស់ចុះហេតុអីខ្មែរយើងនេះជាពិសេសអរដ្ឋាភិបាលរាល់ថ្ងៃនេះវាជា ខ្មែរនេះវាធ្វើអ្វីតាមគេវាមិនមែនសំខាន់លើសំខាន់លើយើង យើងជាខ្មែរ អានឹងថាហ៊ុនសែនទៅវាហ៊ុនសែនឥឡូវវាចូលពាក់ព័ន្ធរឿងអ្នកនយោបាយទៀតយើងនឹងថាហ៊ុនសែនវាជាឆ្កែយួន CP ជាយួនហើយចុះអាអ្នកនយោបាយខ្ពស់ខ្ពស់នេះណាយើងទៅបំបែកខ្លួនទៅអីទៅបង្កើតគណៈបកទៅអីដើម្បីអ្វីដឹងថាបង្កើតគណៈបកនៅតែចាញ់គេអត់មានឈ្មោះបោះសម្លេងទៅទៅបង្កើតបំបែកសម្លេងទៅអីមូលហេតុអ្វីបានទៅបំបែកសម្លេងខ្មែរបើយើងនឹងថាហ៊ុនសែនណាទៅបំបែកហើយអត់អត់អត់ឈ្នះហ៊ុនសែនបានទេអ្នកណាក៏មិនឈ្នះដែរ ហេតុអ្វីទៅប្របែកសម្លេងសម្លេងខ្មែរទៅអីអានឹងហើយយើងគុំបន្ទោសយួនគឺយើងបន្ទោសខ្មែរគ្នាឯងអាអ្នកនយោបាយនឹងតែម្ដងដែលវារួមក្បត់ដែលវារួមសម្លាប់ខ្មែររួមធ្វើបាបខ្មែរគឺពួកដែលទៅប្របែកខ្លួននឹងឯងអានឹងជាឱកាសដែលយួនត្រូវត្រឹមត្រូវចំណុចនោះបបែមកលើពួកយើងវិញវាត្រឹមត្រូវបើសារខ្មោចស្រុកអោយដៃមកប្រព្រឹត្តវិហានអញ្ចឹងទឹកដីកាន់តែរួមទៅរួមទៅស្ទើរតែបាត់ឈ្មោះដោយសារអញ្ចឹងអញ្ចឹងមកខ្ញុំមិនអត់បន្ទោសយួនទេគឺបន្ទោសខ្មែរខ្លួនឯងនឹងតែម្ដង ឥឡូវយើងឥឡូវហើយដែលដែលខ្ញុំអូពាក្យល្អនិយាយអត់កើតទេដែលខ្ញុំឲ្យពាក្យសម្ដីមួយថាពួកឯងសបាយនៅថ្ងៃរស់ពួកអាកាចាស់កាចាស់ឯងហ្នឹងហ្នឹងវាអូពាក្យពាក្យល្អវាអត់កើតវាមានហៅថាពួកអាកាចាស់កាចាស់ឯងហ្នឹងដោយសារពួកអាកាចាស់កាចាស់ឯងនាំឲ្យឲ្យកូនចៅហូរទឹកភ្នែកអញ្ចឹងណាជារឿងមួយខោកទៀតបំផុតរឿងស្អីក៏ដោយដែលដែលរឿងការពិតអ្នកឯងអត់និយាយទេ ឥឡូវឧទាហរណ៍ជាក់ស្ដែងដោយនួនសឿអញ្ចឹងខ្ញុំនិយាយម្ដងហើយម្ដងទៀតនួនសឿណាដល់ពេលយើងដឹងថាខ្លួនយើងចាស់ទៅអត់សអីចាស់ងាប់តាហើយចុះមកគាត់និយាយតាំងពីរឿងជាវិជាមកអានោះយើងត្រូវដឹងអញ្ចឹង6 6 8 10ឆ្នាំកន្លងផុតមកលើទៅនិយាយអញ្ចឹងមកថាទង្វើរបស់គាត់ខ្ញុំអត់គ្រប់គ្រងទេបាទ អ្វីដែលតាក់ទងរឿងហ្នឹងណាព្រោះយើងជារាជការមួយ ដែលតាក់ទងនឹងម្ដាយបកើតក្បាលប៉ិនបាទលោកបានធ្វើរាជការឲ្យទៅចិនក្បាលស៊ីក្បាលចិនកតុយស៊ីកតុយពួកអាកចាស់កចាស់សម័យខ្ញុំមិនថាហ្នឹងឯងចរិតចរិតខ្មែរយើងគឺវាអញ្ចឹងចរិតយើងគឺវាអន់អញ្ចឹងណាហ្នឹងហើយចរិតយើងវាយ៉ា ឥឡូវយើងថាពួក CVP ទៅវាអន់វាជាខ្មែរតែវាធ្វើឆ្កែបំរើយួននៅក្នុងជួររដ្ឋាភិបាល CVP ហ្នឹងណាដូចជាសខេងជាស៊ីមជាស៊ីមស្លាប់ហើយហេងសំរិនអីដែលជាខ្មែរនៅក្នុងជួរថាហ៊ុនសែនទៅវាឆ្កែកាជះយួនចុះអ្នកដែលមិនមែនហ៊ុនសែននៅគេគេហ៊ុនសែនហ្នឹងមិនគឺមិនណាមិនមិនមិនក៏មិនព្រមបបួលគ្នាណាចេញមកនៅក្រៅប្រទេសគុំចូលវិញទៅហើយទៅប្តឹងទៅអាហ៊ុនសែនដូចគ្នាអញ្ចឹងអញ្ចឹងបានថាយើងគុំបន្ទោសយួនយើងបន្ទោសអាខ្មែរគ្នាឯង គឺមកពីយើងនឹងដែរប្រវត្តិសាស្ត្រប្រវត្តិសាស្ត្រយើងនិយាយថាវាចាក្នុងប្រវត្តិសាស្ត្រតកតងនឹងអឺអ្វីដែលបើយើងនិយាយខាងដើមតាំងដើមតែអង្គនេះយើងអាចបំភ្លេចបានទេតែបើយើងនិយាយថារឿងតកតងនឹងសខេងឥឡូវនេះខ្ញុំចង់បកស្រាយដល់ខ្លីថាអឺចេះគាត់ចេះនិយាយឆ្លើយពាក្យសម្ដីថារឿងគ្រឿងញៀន100តោន ចូលមកស្របច្បាប់កម្ពុជាពិសិដ្ឋខ្ញុំសូមកាត់តិចពិសិដ្ឋខ្ញុំសូមកាត់តិចសូមកាត់តិចសំទោសហ្នឹងហើយគាត់ថា គឺបន្ទោសទាំងពីរទាំងយួននិងទាំងទាំងយួននិងទាំងខ្មែរឥឡូវខ្ញុំសូមឧទាហរណ៍មួយចោលសារធាតុចោលមិនថាម៉េចចោលបាននេះមិនដូចដូចហៅថាចោលសារធាតុចោលចោលបានតែលួច រួចឆក់ប្លន់គឺជាចោលហ្នឹងហើយយួនដូចគ្នាចឹងយួនគឺជាចោលចោលប្រវត្តិសាស្ត្រវាចេះតែលួចវាចេះតែឆក់វាចេះតែប្លន់ណាទឹកដីរបស់គេចុះបើយើងដឹងថាយួន ជាចោលហើយយើងទៅចូលចោលចូលចូលក្បាលឲ្យយួនឲ្យយួនបង្រៅយួនធ្វើអ្វីឲ្យយួនឲ្យយួនធ្វើអ្វីបើថាយួនវាបង្ខំណាយួនវាប្រជុំក្បាលយើង អាហ្នឹងវាជារឿងផ្សេងចុះបើយើងតាំងខ្លួនជាអ្នកស្នេហាជាតិយើងត្រូវហ៊ានជំនះយើងត្រូវហ៊ានចំណាយយើងត្រូវហ៊ានទៅក្លាហានលះបង់សពបែបទាំងស្ងោដើម្បីបរណភាពទឹកដីរបស់ខ្លួនចុះអាយើងភ្ជុងអាគេភ្ជុងក្បាលអាគេភ្ជុងបាយឲ្យធ្វើអ្វីតាមគេចេះធ្វើឲ្យខ្ញុំទាលថាខ្ញុំស្នេហាជាតិខ្ញុំស្នេហាជាតិស្នេហាជាតិផ្ទះបាញ់អីបើធ្វើឲ្យយួនហើយហ្នឹង អញ្ចឹងបានថាយើងកុំបន្ទោសយួនចោលសារធាតុវាចាំតលួចទេបន្ទោសខ្មែរនឹងអាខ្មែរតែម្ដងខ្មែរខ្លួនឯងនឹងតែម្ដងអាហ៊ុនសែននឹងក៏ដោយពួក CP របស់ខ្មែរក្នុងនឹងដោយណាអញ្ចឹងបានពួកហ្នឹងហើយបើនិយាយអាចំណុចនឹងបន្ទោសខ្មែរយើងខ្ញុំចង់និយាយបកស្រាយបន្តិចតាក់ទងអសខេងហ៊ុនសែនហ្នឹងចាយើងក៏លេខឃើញចំណុចតាក់ទងអសខេងហ៊ុនសែនអឺសខេងតែតែនិយាយពាក្យល្អល្អហើយឲ្យប្រជាពលរដ្ឋដូចថាស្ងប់ស្ងៀមអញ្ចឹងទៅ ហើយជាក់ស្ដែងដោយរឿងគ្រឿងញៀន100តោននេះចូលមកអញ្ចឹងហេតុអីបានបដ ாய் ឲ្យស្របច្បាប់ហើយចូលមកស្របច្បាប់100តោននេះហ្នឹងបើគេសិក្សាច្បាស់លាស់តាក់ទងរឿងហ្នឹងហើយគាត់ថាអឺរហូតដល់បលយពាក្យថាកតបកិច្ចនឹងការទទួលខុសត្រូវក្រសួងដែលមានសមត្ថកិច្ចទទួលខាងគ្រឿងញៀនហ្នឹងគាត់ដឹងហើយតែគាត់អត់និយាយទេគាត់ថាត្រូវទៅពិនិត្យមើលខ្លាចខូចសុខភាពខ្លាចអីណាដល់ពលរដ្ឋអីណានិយាយអញ្ចឹងប៉ិន សំណួរដែលតាក់ទងរឿងគាត់និយាយល្អហ្នឹងឮទាំងអស់គ្នាពេញពិភពលោកនិយាយឃើញនិយាយល្អហ្នឹងហើយប្រជាពលរដ្ឋដែលអត់ស៊ីជំរៅរឿងតាក់ទងនឹងអ្វីដែលផ្ទៃក្នុងប្រទេសកម្ពុជាហ្នឹងគេថាសខេងហ្នឹងគ្រាន់បើជាងហ៊ុនសែនហ៊ុនសែនសខេងគ្រាន់បើជាងហ៊ុនសែនរហូតដល់ហ៊ុនសែនហ្នឹងមានពាក្យសម្ដីមួយជួយឌឺដងទៀតជាមួយសខេងហ្នឹងទៀតដែលពលរដ្ឋតែងតែនិយាយហ្នឹងប៉ុន្តែចំពោះខ្ញុំវិញខ្ញុំថា អ្វីដែលម្នាក់ធ្វើមេចោហើយម្នាក់និយាយល្អអីនេះខ្ញុំអត់ទទួលយកបានទេពាក្យខ្មែរថាក្តោណាក៏ដូចក្តោណាវានៅជាមួយគ្នាណាវាទៅអញ្ចឹងបងប្អូនស្រីមកកត្រកអត់មួយស្អីទាំងអស់ហ្នឹងហើយអញ្ចឹងបើសឃើញគ្រាន់បើរឿងដី40ហិកតាក្រសួងមហាផ្ទៃដឹងតាមិនអត់ដឹងណាប្រាប់ថាច្បាប់មាន ប្រាប់ប្រាប់ប្រាប់នាយករដ្ឋមន្ត្រីដែលដែលខ្លួនធ្វើនាយករដ្ឋមន្ត្រីប្រាប់នេះចូលប្រាប់ទៅច្បាប់មានឯងខ្ញុំទួលនីតិខ្ញុំនិយាយច្បាប់និយាយតាមច្បាប់មិនមិនព្រមប្តឹងអន្តរជាតិតាមក្រសួងមហាផ្ទៃច្បាប់អាហ្នឹងទី1ទី2តាក់ទងគ្រឿងញៀន100តោនហ្នឹងក៏ដោយណាបើយើងនិយាយចូលមកច្បាប់តាមច្បាប់ច្រកណាវាចូលមកឋានប្រអិនចូលមកណាក្នុងខ្ញុំជាក្រសួងមហាផ្ទៃប៉ូលីសយើងត្រូវដឹងទាំងអស់រឿងអស់ហ្នឹង ដែលមានកាតព្វកិច្ចការទទួលខុសត្រូវនោះអញ្ចឹងមកបដ ாய் ឲ្យវាចូលមកហើយយើងមកអង្គុយនិយាយល្អចំណាយពេលឥតប្រយោជន៍នឹងបានន័យអីវាវាវាក្នុងនាមជារដ្ឋាភិបាលមានន័យអីអានោះយើងមកចំណាយពេលនិយាយអត់ប្រយោជន៍ហើយអង្គុយបើកប្រាក់ខែមិនតែខ្ញុំដឹងខ្ញុំដឹងពីសិទ្ធិពលរដ្ឋអឺបានសខេនិយាយអញ្ចឹងយើងដឹងដែរយើងដឹងមិនយើងដឹងពី ជំរឿយើងដឹងពីសមត្ថភាពរបស់រដ្ឋាភិបាលហ្នឹងអសមត្ថភាពគ្រប់ករណីទាំងអស់ហ្នឹងហើយហើយបើបើអសមត្ថភាពទាំងអស់គឺសាអាណាល្អជាងអាណាតែបើអញ្ចឹងមកថាហ្នឹងអត់ជួកន្លែងណាល្អជាងអាណាអញ្ចឹងអត់ដល់ណាក៏ដល់ដល់ណាវាទៅអញ្ចឹងវាវាផ្នែកហៅគេមកតប4ហ្នឹងមកតប4ហ្នឹងមកតបមាន4 4មានមកតបហ្នឹងហើយដូចតែគ្នាហ្នឹងឯងអញ្ចឹងពួកអាចចង្កោមស៊ីនឹងរឿងនេះខ្ញុំចង់សង្កត់ធ្ងន់មួយទៀត ដែលដែលដែលដែលដែលដែលពាក្យសម្ដីថាធ្វើនាយករដ្ឋមន្ត្រីយូរជាងគេនេះខ្ញុំអត់អាចទទួលយកបានទេមកគូរឿងរឿងរឿងរហូតដល់សម័យដល់តានាយករដ្ឋមន្ត្រីទៀតខ្ញុំអត់អាចអត់អាចទទួលយកបានទេពីព្រោះវាអ្វីដែលតាក់ទងនឹងជីវិតពលរដ្ឋខ្មែរព្រាបបានដូចសត្វឆ្កែសត្វត្រីអាណាធិបតេយ្យកាប់សម្លាប់គ្នាថ្មីថ្មីនេះនៅខេត្តកំពង់ស្ពឺណកាប់គ្នាងាប់ទៀតឃើញទេបងប្អូនហើយសន្តិភាពមិនហ្មងបងប្អូន បងបងបងបងបងគិតមើលសន្តិភាពអាម៉េចដែលដែលយកពាក្យសន្តិភាពមួយបាំងពីមុខឲ្យឈប់បាញ់គ្នាបើអាកាត់ងាប់គ្នាខុសគ្នាអាម៉េចអាពាក្យសន្តិភាពហ្នឹងហើយពួក7មកក្រាំងគឺបល័យមកពីហាណូយហ្នឹងអាគេសូត្របល័យកុំឲ្យខ្មោចលងកុំឲ្យខ្មោចខ្មោចខ្មោចអាដូចជាមិញលងហ្នឹងណាខ្មែរយើងនិយាយការពិតយល់ណាតកតងនឹងរឿងអឺបើយើងនិយាយថាចង់អួតខ្លួនជានាយករដ្ឋមន្ត្រីយូរជាងគេនេះហើយធ្វើបាបខ្មែរឯងក្នុងប្រទេសមិនអស់ចិត្តណា ចេញក្រៅប្រទេសខ្លាចគេគេស្អប់ខ្លាចគេគេគេមិនទទួលអីយកលុយទៅសោកគេថែមទៀតហើយមានន័យមានន័យថានាយករដ្ឋមន្ត្រីយូរជាងគេដែរជាក់ស្ដែងនៅអាមេរិកដើរយកលុយទៅសោកគេមួយឆ្នាំមួយលានដុល្លារហ្នឹងហើយឲ្យកម្មករណាកាវើឈោយប់អីហ្នឹងសមទេបងប្អូនសមនាយករដ្ឋមន្ត្រីយូរជាងគេទេខ្ញុំសួរចេះខ្ញុំបើកកាយរឿងអស់នេះកម្ពុជាជាស្រុកកំណើតខ្ញុំខ្ញុំបានប្រាប់ហើយមកចង្ហៀនក៏ក៏ខ្ញុំងាប់ក៏ខ្ញុំនិយាយដែររឿងអស់នេះ អ្នកឯងអួតខ្លួនអ្នកឯងយូរជាងគេរហូតដល់ដេកយកសពតានាយករដ្ឋមន្ត្រីទៀតគាត់អាចទទួលយកបានទេដល់សូកគេនៅអឺរ៉ុបឯសូកណាដឹងសូកគេទៀតមិនដឹងដើម្បីคลายជានាយករដ្ឋមន្ត្រីយូរជាងគេហ្នឹងអាហ្នឹងមួយផ្នែកដែលតាក់ទងនឹងរឿងអំពើពុករលួយមួយទៀតតាក់ទងនឹងសំណួរចោទសួរថាបើធម្មជាតិឈើកាន់តែចាស់កាន់តែខ្លឹមខ្ញីកាន់តែចាស់កាន់តែហិល ចុះសមាមើលហ៊ុនសែនកាន់តែចាស់កាន់អីឥឡូវនេះកាន់ចាស់កាន់អីលុយសូគេអញ្ចឹងកាន់តែស្គួតមកដើរយកលុយសូគេដើម្បីបានយូរអញ្ចឹងសួរសមខ្ញុំចាំខ្ញុំនិយាយអឺរដ្ឋបាលហ៊ុនសែនកាន់តែចាស់កាន់តែស្អុយដឹកនាំអំណាចយូរទៅ កាន់តែអីកាន់តែយូរទៅកាន់តែអង្គើអំណាចទាំងកំពុងអង្គើថ្ងៃហ្នឹងហ្នឹងហើយគេឈ្មោះកាន់តែស្អុយទៅស្អុយទៅ កាន់តែរលាយប្រទេសខ្មែរកាន់តែរលាយតែរលាយទៅអញ្ចឹងទេ មនុស្សចង្រៃមកខ្វល់នេះទុកយូរពេលណាគឺរលាយពេលហ្នឹងឥឡូវបើយើងនិយាយថាតាក់ទងនឹងអំពើពុករលួយនេះវាមានអឺដឹងលឺលះពីពេញពិភពលោកព្រោះប្រទេសគេអឺបើយើងនិយាយថាប្រទេសគេយុត្តិធម៌វាធំជាងអយុត្តិធម៌ហ្នឹងបើយើងប្រៀបធៀបទៅថា80ទៅ90%វាយុត្តិធម៌ថាអំពើពុករលួយនោះ2% 5% 10% 10%ទេ អញ្ចឹងអ្នកឯងខំយកលុយទៅឲ្យគេនឹងយើងដឹងទាំងអស់គ្នាយើងអាចបន្ទោសអាមេរិកបានទេ2% 5%តែមានអំពើពុកលួយហើយអញ្ចឹងយើងយកលុយទៅឲ្យគេយើងទៅបន្ទោសអាមេរិកមិនមនុស្សលុយមនុស្សលុយគេយកចាយហ្នឹងយើងគិតយើងដឹងទាំងអស់គ្នាតានឹងគេយកគេមិនមិនរដ្ឋមិនរដ្ឋថាបាលគេយកគឺមេធាវីគេតាក្រុមហ៊ុនឯកជនរបស់គេតាវាប្រទេសរវាងប្រទេសនិងប្រទេសយើងនិយាយអញ្ចឹងទៅ អញ្ចឹងតើរឿងដែលកើតឡើងនឹងយើងចង់សួរថាបើយើងក៏លេខឃើញក្នុងនាមឪជានាយករដ្ឋមន្ត្រីយូរជាងគេហើយចង់ឲ្យកូនបន្តទៀតសំណួរចោលសួរថាតើសិស្សានុសិស្សបញ្ញវន្តនៅពលរដ្ឋខ្មែរទាំងអស់ហ្នឹងចង់ឲ្យបន្តទៀតទេហើយក៏ចង់ឲ្យហើយក៏ចង់ហូរទឹកភ្នែកតទៅទៀតថ្ងៃនេះដល់យើងចែកឲ្យដាច់ទៀតចំណុចហ្នឹងព្រោះយើងមិនយើងមិនយើងមិនចង់ ថាឲ្យបងប្អូននឹងឃើញតែគេខុសរហូតទេយើងអត់ថាឃើញខុសរហូតទេអ្វីដែលតាក់ទងរឿងនេះឲ្យវាសមាមាត្រនឹងអ្នកនៅក្រៅស្រុកទាំងអស់ហងដែលគ្រប់គ្រងសមាមិត្តហ៊ុនសែនឲ្យកលេចមើលហងតាក់ទងនឹងអ្វីដែលកើតនៅស្រុកយើង អ្វីដែលកើតនៅស្រុកគេយើងកលេចមើលប្រៀបធៀបគ្នាមើលតើការកកើតនៅលើស្រុកយើង ដែលធ្វើឲ្យពលរដ្ឋហូរទឹកភ្នែកហើយយកលុយដល់សោកគេដើម្បីរក្សាអំណាចនេះ តើវាសមាមាត្រនឹងនឹងនឹងអ្វីដែលដែលជាជាតិសាសមួយរស់នៅនឹងមានក្តីសង្ឃឹមទៅថ្ងៃអនាគតនឹងនឹងនឹងថាទទួលបានទេអានេះដែលយើងដែលយើងពិភាក្សាចង់ចង់បញ្ចេញមតិសួរទាំងអស់គ្នាពីព្រោះវាអឺអ្វីដែលដែលដែលហូរទឹកភ្នែកពីមួយចំនួនទៅមួយចំនួនវាដូចហួសហេតុពេកឯងជាតិសាសមួយហ្នឹងហើយ ព្រោះវាតាំងពីខ្ញុំកើតមកវាមិនដែលឃើញអត់ហូរទឹកភ្នែកគឺពិសេសខ្ញុំបងបងប្អូនពិចារណាទាំងអស់គ្នាបាទជនជាតិសាសមួយហ្នឹងវាកាត់ច្រើនសាសពេកនៅត្រឹមកាត់ពីសាសមកអីកាត់ច្រើនសាសមកថ្ងៃហ្នឹងស្រុកគេស្រុកគេអាមេរិកស្រុកគេអឺរ៉ុបនឹងអត់កាត់ទេហើយចុះហេតុអីបានគេរស់នៅមិនខ្លាចបាត់ទឹកបាត់ដីបាត់ព្រៃប្រសាព្រោះអញ្ចឹងបានថាហ្នឹងមេដឹកនាំអាឡម៉ង់គឺអាឡម៉ង់ មេដឹកនាំថៃគឺថៃមេដឹកនាំយួនគឺយួនចំណែកមេដឹកនាំយើងមិនមែនជាជាខ្មែរប៉ុន្តែវាជាឆ្កែគេវាកន្លែងនេះវាខុសគេកន្លែងហ្នឹងវាអន់ជាងគេកន្លែងហ្នឹងហ្នឹងហើយយ៉ាគេមេដឹកនាំគេមួយមួយគេឡើងមកកាន់រដ្ឋាភិបាលគេរកអនាគតឲ្យពលរដ្ឋគេ គឺគេកតាបកិច្ចរបស់គេគឺរកអនាគតឲ្យពលរដ្ឋគេណាដូចដូចឪពុកម្ដាយអញ្ចឹងដូចឪពុកម្ដាយដូចយើងជាជាជាជាជាជាម្ដាយជាឪពុកណាតែយើងបង្កើតកូនមកតែកតាបកិច្ចយើងធ្វើអ្វី បង្កើតកូនមកគឺយើងកតាបកិច្ចយើងគឺយើងមើលថែទាំកូនឲ្យបានល្អឲ្យទៅរៀនទៅសូត្ររកអនាគតឲ្យប្រពន្ធឲ្យឲ្យកូនយើងឲ្យសពបែកយើងទាំងអស់ហ្នឹងណាទៅឲ្យកូនទៅទៅទៅទៅធ្វើទៅរៀនទៅមានជំនាញអីត្រូវជំនាញជំនាញអីដើម្បីតែយកជំនាញចិញ្ចឹមក្រុមគ្រួសារវាតតគ្នារដ្ឋាភិបាលហ្មងគឺអញ្ចឹង គឺគេយកចិត្តទុកដាក់ គេមួយថ្ងៃមួយថ្ងៃគឺមានគណៈបកជាច្រើនគេរកដំណោះស្រាយគេឆ្លោះគ្នារកដំណោះស្រាយដើម្បីតែរកថែទាំពលរដ្ឋគេរកអនាគតឲ្យពលរដ្ឋគេ វាខុសពីអរដ្ឋាភិបាលអាចោលរាល់ថ្ងៃវាអត់ដែលរក អនាគតវាអត់ដែលរកអនាគតឲ្យខ្មែរវាអត់ដែលរកដំណោះស្រាយឲ្យខ្មែរគឺវាមកកាន់តែតំណែងវាខ្លាចតែវាមកកាន់តែតំណែងវាបន្ទុកតែតំណែងវានឹងវាខុសគ្នាកន្លែងហ្នឹង អញ្ចឹងឲ្យបានយើងយំហើយយំទៀតយំហើយយំទៀតអត់ឈប់អត់ឈរដោយសារវាកតាបកិច្ចរបស់វាវាកាន់តែតំណែងរបស់វាវាមានវាមានរកអនាគតឲ្យយើងណាសូម្បីតែខ្មែរអត់មានការងារធ្វើក៏វាអត់រកអត់ទីផ្សារក៏វាអត់រកធ្វើអ្វីក្រៅក៏អត់ពលរដ្ឋរាល់ថ្ងៃពលរដ្ឋខ្មែរគឺរស់តាមយថាកម្មហើយរស់អត់បានស្រួលទៀតគ្នារកការធ្វើការងារឆ្លោះចិញ្ចឹមជីវិតខ្លួនឯងហើយតាមធ្វើទុកទោសម្លេងគេទៀតអត់មានសមត្ថភាពជួយគេហើយតាមរករឿងគេទៀតវាខុសគេកន្លែងហ្នឹង បាទត្រឹមត្រូវហើយបាទបើយើងក៏លើកឃើញជីវិតរបស់មនុស្សនៅស្រុកខ្មែរយើងហើយតាក់ទងរឿងនេះអឺខ្ញុំសូមអភ័យទោសបងប្អូននៅក្រៅស្រុកទាំងអស់ដែលតាក់ទងនឹងពាក្យសម្ដីទាំងប្រមាណដែលខ្ញុំនិយាយតាក់ទងអំពើពុកអលួយនេះខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់ពិចារណាទាំងអស់គ្នា ស្រុកគេផលិតអីកើតស្រុកយើងផលិតអីកើតសូមបងប្អូនរួមគ្នានិយាយការពិត ដើម្បី នាំសេចក្តីសុខជូនប្រទេសជាតិយើងទាំងអស់គ្នា បើក្នុងនាម ជាខ្មែរកម្ពុជាជាស្រុកកំណើតយើងទាំងអស់គ្នាសូមបងប្អូននិយាយការពិតកុំកុហកខ្លួនឯងកុំកកពោខ្លួនឯងជាក់ស្ដែងខ្ញុំបានតាមដានអ្នកដែលរហូតដល់អ្នកសិល្បករអីហ្នឹងឃើញនៅស្រុកអាមេរិកជិះឡានអាមេរិកចាយលុយអាមេរិកតែគ្រប់គ្រងហ៊ុនសែនអត់ខ្មាស់អត់អៀនបងប្អូនណាអញ្ចឹងមកថានិយាយការពិតមើលសន្តិភាពនឹងរីកចម្រើននឹងវាពិតមែនអត់ហើយបើពិតមែនមិនខ្លួនឯងមកនៅស្រុកគេទៅអី ញ៉ានេះដែលយើងសួរខ្លួនយើងមើលបើបើបើរីកចម្រើនត្រឹមត្រូវនៅស្រុកយើងសួរថាអន់ជាងគេណាស់ទៅបើយើងរីកចម្រើនដែរនោះបើគេមាននំប៉័ងយើងក៏មាននំប៉័ងដែរនំប៉័ងដូចគ្នានោះហើយយើងមកមកមកមកនៅស្រុកមិញនំប៉័ងគេនឹងឆ្ងាញ់ជាងនំប៉័ងយើងឯម៉េចនំប៉័ងដូចតែគ្នានោះអាហ្នឹងបើយើងនិយាយសាមញ្ញសាមញ្ញងាយយល់ទាំងអស់គ្នាអញ្ចឹងខ្ញុំសំណូមពរ បងប្អូនទាំងអស់និយាយការពិតទាំងអស់គ្នាដើម្បីរក្សាសេចក្តីសុខនិងប្រទេសជាតិរបស់យើងទាំងអស់គ្នាបាទអានេះជាចំណុចសំខាន់ដែលតកតងនឹងអ្នកនៅក្រៅប្រទេសទាំងអស់គ្នាបាទហើយខ្ញុំនិយាយនេះមិនមែនបដៅបងប្អូនណាទេណាខ្ញុំក្នុងនាមជាខ្មែរដែលខ្ញុំចង់និយាយថាជាតិសាសន៍ណាក៏រយមានណាគេភ្លេចស្រុកកំណើតទេកន្លែងទីកំណើតទេមិនចឹងណាយើងមិនបដៅប៉ុន្តែយើងអម យើងមិនបដៅតែយើងជួយ ដាស់តឿនគ្នាយើងរួម គ្នាធ្វើដំណើរជាមួយគ្នាដើម្បីតែទៅ រំដោះជាតិយើងហើយក៏ខ្ញុំចង់ឲ្យពិសិដ្ឋនឹងផ្ដាំផ្ញើទៅបងប្អូនរឿងអ្នកនយោបាយខ្លះខ្លះដែលធ្វើឲ្យជីវិតយើងធ្វើឲ្យប្រទេសយើងធ្លាក់កណ្ដាប់ដៃយួនបន្តទៅទៀតសូមឲ្យពិសិដ្ឋនឹងជួយប្រាប់បងប្អូនផងធ្វើយ៉ាងម៉េចដើម្បីឲ្យខ្មែររួមគ្នាកុំឲ្យចាញ់បោកអ្នកនយោបាយខ្លះតែយកនយោបាយធ្វើជាអាជីពកន្លែងហ្នឹងឯងគឺយើងអឹមយើងអាចឈ្នះគេបានទេបើយើងចេះតែបំបែកខ្លួនតាមអ្នកនយោបាយថោកទាបខ្លះ ចាអឺខ្ញុំចង់បញ្ជាក់ជាចុងក្រោយនេះចង់និយាយថាអត្តន័យដែលតាក់ទងនឹងពេលវេលាមានតម្លៃខ្ញុំចង់និយាយថាបើយើងក៏លេខឃើញពេលវេលាមាន3អតីតកាលបច្ចុប្បន្នអនាគតហើយតាក់ទងនឹងពេលវេលានេះมันអាចដាច់គ្នាបានទេมันអាចដូចអ្នកប្រវត្តិសាស្ត្រអឺបរាំងម្នាក់ដែលនិយាយអំពីបញ្ហារឿងតាក់ទងនឹងកម្ពុជាថាអឺគុំបានចិនណា កុំអីខ្មែរនៅបរទេសគូណាហើយចំពោះខ្ញុំខ្ញុំអត់ចង់បានអាអាអាពាក្យគុំបាននេះគុំបាននោះខ្ញុំអត់ចង់បានទេទោះបីខ្ញុំបរទេសគូក៏វាជារបស់ខ្ញុំដែរខ្ញុំអត់ទៅសុំណាទេចំនួននេះខ្ញុំធ្វើអត់កើតខ្ញុំការពារឲ្យបានចំនួនក្រោយកូនខ្ញុំឲ្យវាទៅរៀនយកមកកសាងប្រទេសហ្នឹងខ្ញុំនៅបរទេសគូចំនួនខ្ញុំបរចុះប៉ុន្តែវាជា ចឹងរបស់ខ្ញុំមួយហ្នឹងបងប្អូនណាអញ្ចឹងចំពោះពេលវេលាដែលដូចថាអ្នកខ្លះគេនិយាយថាមួយផ្នែកទៀតតាក់ទងនឹងពេលវេលានេះគេចង់និយាយថាអតីតកាលរឿងវាកន្លងផុតហើយអ្វីដែលបច្ចុប្បន្នយើងត្រូវតែកសាងយើងត្រូវតែទទួលយកអ្វីដែលយកបានគឺយើងត្រូវតែឆក់យកខ្ញុំថាអើត្រឹមត្រូវនយោបាយផលប្រយោជន៍ផលប្រយោជន៍អាណាមិនចង់បានប៉ុន្តែបើផលប្រយោជន៍ធ្វើយើងវាន់ក ធ្វើឲ្យយើងបាត់ភាពជាម្ចាស់ប្រទេសអញ្ចឹងធ្វើធ្វើជានយោបាយអូខ្មៅទៀងអីបងប្អូនឧទាហរណ៍ជាក់ស្ដែងដូចជារឿងកងត្រាឆ្នាំនេះយើងសួរចាដល់ដល់ពេលហ៊ុនសែនងាប់បាត់ទៅឲ្យគេវាន់កអញ្ចឹងធ្វើនយោបាយឲ្យខ្មៅទីនេះដឹកនាំប្រទេសរកបកាច់យកទៅអញ្ចឹងឲ្យគេកើតមកហូរទឹកភ្នែករហូតអញ្ចឹងណាហ្នឹងដល់កន្លែងហ្នឹងសិលអ្នករឿងដែលខ្ញុំ ចង់ផ្ដាំទៅអ្នកនយោបាយហើយបើចង់ឲ្យគេចងចាំទាំងអស់គ្នាបងប្អូនទាំងអស់គ្នាក្នុងនាមជាតិសាសមួយដែលចង់ឲ្យគេចងចាំទី1បូរណភាពទឹកដីហ្នឹងឯងគ្មានណាគេភ្លេចទេព្រោះវាផ្សារភ្ជាប់នឹងជីវិតនឹងទីលំនៅដិតដាមនៅក្នុងកៅអៅបេះដូងគ្រប់សេចគ្រប់ជាតិសាសទាំងអស់គឺទឹកដីហ្នឹងហើយហើយជាតិសាសណាក៏ដូចជាតិសាសណាដែរអឺអាចំណុចហ្នឹង អញ្ចឹងបើបងប្អូនដែលក្នុងនាមជាអ្នកនយោបាយទៅទៅទៅគាត់យកចំណុចសំខាន់ដែលតាក់ទងរឿងហ្នឹងត្រូវការពីឲ្យបានទឹកដីហើយបើបាត់អាហ្នឹងហើយអើអ្នកឯងកុំថាអ្នកឯងគ្រាន់បើអីអីស្អីក៏វាគ្មានណាគេចងចាំហ្មងដែរហើយជាក់ស្ដែងឧទាហរណ៍ដូចសេអនុសុថាគាត់បានមិនសល់អីទុកឲ្យកូនខ្មែរយើងគិតមើលមើល អញ្ចឹងខ្ញុំវាចេះតែនិយាយទៅតបែកទៅបែកទៅអញ្ចឹងបើថាខ្ញុំចង់ផ្ដាំជាចុងក្រោយមួយម៉ាត់ទៀតថាតកតងនឹងពេលវេលាមាន3នេះខ្ញុំចង់និយាយថាយើងអត់អាចបំភ្លេចបានទេអតីតកាលបច្ចុប្បន្នអនាគតយើងត្រូវតែផ្សារភ្ជាប់គ្នាហើយមើលឃើញច្បាស់ថាបើសិនជាមានរឿងដែលដែលយើងចេះតែអត់កលេចមើលអតីតកាលផងចេះតែអនុវត្ត នយោបាយផលប្រយោជន៍ចេះតែចង់បានតែផលប្រយោជន៍ហើយផលប្រយោជន៍អត់មានគិតគូររឿងប្រទេសជាតិផលប្រយោជន៍បាក់ពួកដូចបច្ចុប្បន្នឥឡូវអញ្ចឹងណាហើយបោកប្រាស់ប្រជាពលរដ្ឋកែកលៃប្រវត្តិសាស្ត្រខ្ញុំចង់និយាយថាអានឹងហើយដែលជារឿងស្មុករោគបំផុតរបស់ប្រទេសកម្ពុជាអ្នកនយោបាយស្មុករោគបំផុតអង្គតែខ្លួនថាឈ្នះធ្វើអីស្រេចតែចិត្តសរសេរប្រវត្តិសាស្ត្រ អ្នកឈ្នះសរសេរសេចតែចិត្តអាហ្នឹងហើយដែលជារឿងថោកទាបបំផុតការពិតវានៅតែជាការពិតហើយតាក់ទងនឹងនឹងដំណើរដើរទៅនឹងអនាគតនឹងយើងដឹងទាំងអស់គ្នាហើយណាទ្រឹស្ដីផ្សារជាប់ក្នុងការអនុវត្តមិនបាច់យកដៃតូចស្វាអោភ្នំទេពាក្យចាស់លោកថាតក់តក់ពេញបំពង់អ្នកនយោបាយកំភ្លេចឲ្យសោះអារឿងអស់ហ្នឹងហើយបើតែឯងភ្លេចដូចហ៊ុនសែនឥឡូវកម្ពុជាបើយើងនិយាយថា កំចៃយើងបានអីសងគេក្រៅយកទឹកដីទៅសងគេឥឡូវយើងសំអាងអីកម្ពុជាផលិតអីកើតយើងសួរចាបច្ចុប្បន្នកម្ពុជាផលិតអីកើតថាផលិតកូនផលិតកើតហ្នឹងយួនចូលពេញស្រុកផលិតហើយដែលយើងសិតតែជាចំណុចអ្នកនយោបាយអាហ្នឹងដែលដែលយើងចង់និយាយថាកំចៃដែលតាក់ទងរឿងអស់នេះយើងសំអាងលើអី ស្មៅនៅអាគារធំធំហ្នឹងយើងដើរចិត្តនឹងម្បានហ្នឹងកងត្រា99ឆ្នាំហ្នឹងខ្មែរដើរចិត្តនឹងម្បានសួរថាម្ចាស់ប្រទេសដើរដើរចិត្តគេមកសង់សង់លើទឹកដីកំណើខ្លួនដើរចិត្តនឹងម្បានអានឹងសមទេសមសមសមជាអ្នកដឹកនាំប្រទេសដែរមិនអញ្ចឹងបានថាខ្ញុំនិយាយនេះចេះតែបែកទៅបែកទៅវាមានរឿងច្រើនអញ្ចឹងបានថាខ្ញុំសូមបញ្ចប់ត្រឹមនេះហើយសូមគោរពជូនពរ បងប្អូនទាំងអស់មានសុខភាពល្អនិងទទួលសេចក្តីសុខគ្រប់ពេលវេលាហើយជាភាសាសុភីដូចលោកស្រីសុភីដូចគ្នាដែរក្រុមគ្រួសារទទួលបានសេចក្តីសុខគ្រប់ពេលវេលាដូចគ្នាហើយបងប្អូនជុំរួមគ្នាទូទាំងប្រទេសអឺកុំឲ្យមានជំងឺចង្កាត់គ្រប់គ្រប់គ្នា ជាភាសាមេរោគមេក្រុងស្អីនេះមកថ្មីនេះអូមេក្រុងទទួលបានគេជោគជ័យនិងទទួលបានសេចក្តីសុខគ្រប់គ្រប់គ្នាបាទអរគុណច្រើនដែលបាន អញ្ជើញចូលចាអរគុណច្រើនពិសេសដែលបានចូលខ្លួនមកពិភាក្សាលេងជាមួយខ្ញុំក្នុងការក្នុងការពិភាក្សាគ្នាណាមិនមែនជាអ្នកណាជា វាគ្មិនទេគឺយើងចង់មកពិភាក្សាគ្នាតែប៉ុណ្្នឹងឯងព្រោះអីយើងចូលចិត្តរឿងសង្គមដូចគ្នាហើយចាំថ្ងៃណាមួយគឺយើងនឹងចូលខ្លួនមកពិភាក្សាគ្នាទៀតនឹងរឿងសង្គមឬមានប្រធានបទអ្វីថ្មីថ្មីដែលយើងយកប្រធានបទជាក់លាក់ណាមួយយើងមកពិភាក្សាគ្នាតែនេះគឺជាលើកទី1ដែលយើងចង់និយាយ សាកសង គ្នាទៅប៉ុណ្្នឹងឯងចាអញ្ចឹងអរគុណច្រើនបងប្អូនដែលចូលរួម comment បញ្ចេញមតិនិងជួយ like ជួយ share ហើយសូមឲ្យបងប្អូនជួយ share ទាំងអស់គ្នាហើយជួយ like page ទាំងហ្នឹងគឺវីរភាពរបស់លោកប្រធានសំរងស៊ីហ្នឹងគឺសូមជួយ like ទៅពួកយើងនិងអញ្ជើញវាគ្មិនបន្តបន្តនឹងមកពិភាក្សាគ្នារឿងសង្គមយើងទាំងអស់គ្នាអញ្ចឹងអរគុណច្រើនពិសេសជូនពរសុខភាពល្អសុខសប្បាយចាជំរាបលាជូនបងប្អូនដូចគ្នាគ្នាដែរចាជំរាបលាបាយបាយ Good night Good night Good night